បាទសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីនឹករលឹកផងដែរបាទវាមកជួបគ្នាសាជាថ្មីក្នុងកម្មវិធីផ្សាយផ្ទាល់ម្ដងហើយតាមទូរស័ព្ទតែម្ដងលោកម៉ៃបុលបាទហើយជាមួយនឹងកម្មវិធីសម្លេងមនស្សការនៅថ្ងៃនេះហើយសូមស្វាគមន៍ហើយសូមជម្រាបសួរទៅដល់បងប្អូនជនរួមជាតិដែលកំពុងតែតាមដាននេះផងដែរហើយជាការនឹករលឹកដោយសារតែយើងទីពីរនាក់អឺមិនសូវមានពេលទំនេរបានឡាយអញ្ចឹងទៅជាប់រវល់ក៏សូមអធិស្ឋានពីបងប្អូនផងដែរ ហើយថ្ងៃនេះផងដែរសង្ឃឹមថាបងប្អូននឹងបានចូលរួមជាមួយយើងទាំងអស់គ្នាដោយសាររយៈពេលច្រើនថ្ងៃដែរដែលយើងអាចបានជួបគ្នាតាមរយៈកម្មវិធីផ្សាយរបស់ទូទាស់អឺមនសិការនៅថ្ងៃនេះផងដែរយើង មានក្រុមការងារតែងតែផ្សាយ ជារៀងរាល់ថ្ងៃផងដែរប៉ុន្តែឥឡូវនេះយើងចាប់ផ្ដើមផ្សាយមកវិញហើយយើងមានពេលទំនេរឆ្លៀតជជែកគ្នានៅថ្ងៃនេះហើយក៏សង្ឃឹមថាអាចជជែកជាមួយនឹងបងប្អូនដែលកំពុងតាមដាននៅក្នុងប្រទេសកម្ពុជាហើយក៏សូមស្វាគមន៍ទៅដល់បងប្អូនដែលកំពុងតាមដានថ្ងៃនេះផងដែរបាទហើយជាដំបូងហ្នឹងខ្ញុំសូមស្វាគមន៍បងប្អូនជារូបជាតិមុនគេតែម្ដងគឺរស្មីសុកបាទបន្ទាប់មកទៀតគឺពៅ អឺពៅពុំបាទសូមជម្រាបសួរឆាយរិទ្ធរិទ្ធបាទអូសុំទោសបាទបាទបងប្អូនអឺសុំទោសមិញជាប់នេះបងប្អូនឆាយគឹមរីតបាទស្វាគមន៍ម៉ាឡាម៉ាឡាសូមជម្រាបសួរលីលីលីសងសូមជម្រាបសួរផងដែរបាទហើយហេខៀងក៏សូមជម្រាបសួរបងប្រជាធិបតេយ្យខ្មែរហើយបងសេរីក៏សូមជម្រាបសួរផងដែរហើយរំដួលញឹម សុំជម្រាបសួរថារឿនថាបាទសុំជម្រាបសួរហើយលីណាខ្ញុំប៉ះនេះទៅមើលអត់តង់នេះបាទហើយមានអ៊ុយគុលគុលយ៉ាំបាទសុំជម្រាបសួរហើយសរមគង់បាទសរមគង់ក៏សុំជម្រាបសួរស៊ីស៊ីមេងឈូសុំជម្រាបសួរ ហើយធុនស៊ូក៏សូមជម្រាបសួរថងថងថងបាទសូមជម្រាបសួរម៉ៃប៉ុនក៏សូមជម្រាបសួរហើយមាន បន្ទាប់មកទៀតមានសមលវាង បាទក៏សូមជម្រាបសួរហើយលពូសិនមែនឆាំក៏សូមជម្រាបសួរពីចម្ងាយផងដែរពីចម្ងាយលោកម៉ៅបងសួរពីចម្ងាយឈៀងលៀងហ៊ូក៏សូមជម្រាបសួរសូមអឺសៅនួនសូមស្វាគមន៍ហើយសូមជម្រាបសួរមេងហេងទៀងបាទសូមជម្រាបសួរហើយសៀង ហៃក៏សូមជម្រាបសួរបាទលោកពូរីឆាតម៉ៅបាទសូមជម្រាបសួរផងដែរហើយសូមស្វាគមន៍បងប្អូន ជាបន្តបន្ទាប់ទៀតដែលចូលតាមក្រោយទៀតហើយមានបន្តបន្ទាប់ទៀតហើយលឹងឃើញថាបងប្អូនចូលលឿនមែនទេថ្ងៃនេះអាណាទីក៏សូមជម្រាបសួរបាទបយគង់ក៏សូមជម្រាបសួរបងបនក៏សូមជម្រាបសួរច័ន្ទពើធៀបបាទកូនស្រីសៀវអ៊ីកូនប្រុសបតសូមជម្រាបសួរនី នីគីទឿបាទសំគ្រូគ្រូសារ៉ាន់យុនបាទសូមជម្រាបជូននេះគឺសិតទៅជា friend របស់ទូទាស់មនសិការនៅថ្ងៃផងដែរហើយគាត់ក៏បានចូលរួមជាបន្តបន្ទាប់ហើយយើងនឹងបន្តជជែកគ្នានៅថ្ងៃនេះហើយប្រធានបទដែលយើងដាក់នៅថ្ងៃនេះដោយសារការយើងឃើញស្ថានភាពនៅក្នុងប្រទេសកម្ពុជាយើងដាក់ប្រធានបទ2ដែលសំខាន់ប្រធានបទទី1គឺពាក់ព័ន្ធទៅនឹងសន្ទុះនៃការគ្រប់គ្រងរបស់គណៈបក ភ្លើងទៀននៅក្នុងប្រទេសកម្ពុជាហើយនឹងប្រធានបទទី2គឺការមហាបាតកម្មនៅទីវ៉ាស៊ីនតោន DC នៅថ្ងៃទី12ខែអឺខែអឺខែឧសភាខែ5បងប្អូនសាអធិស្ឋានខែ5បាទកូនខុសហើយម៉េះបាទសូមស្វាគមន៍ហើយសូមជម្រាបសួរឥឡូវជាបងបងសូមជាមិត្តបាទសួស្ដីផងដែរហើយសូមលោកម៉ៅវិបុលបាទស្វាគមន៍បងប្អូនយើងពី3នាទីសិនដើម្បី ហើយយើងនឹងចូលដល់ប្រធានបទក៏ដូចជាមុននឹងប្រធានបទក៏មានគ្រឿងក្លែមតិចតួចដែរបាទសន្និរាថាគ្រឿងក្លែមបាទបាទសូមជឿបាទសូមក្រាបថ្វាយបង្គំថេរាថេរៈគ្រប់ព្រះអង្គជាទីសក្ការៈហើយនឹងសូមជម្រាបសួរពុកម៉ែបងប្អូនជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសយើងបែកគ្នារយៈពេលដូចជាយូរដែរហើយជិតមួយខែណាបាទបាទចឹងនៅពេលនេះយើងចង់ទៅចែកពីបញ្ហាប្រទេសកម្ពុជានិង បញ្ហានៅក្រៅប្រទេស ពាក់ព័ន្ធនៅក្រៅប្រទេសហើយនឹងក្នុងប្រទេស ខុសប្លែកគ្នាបងប្អូនបាទនៅ ក្នុងប្រទេសលោកហ៊ុនសែនកំពុងប្រួយបារម្ភពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងការមកដល់ទឹកដីអាមេរិកពាក់ព័ន្ធនឹងអាស៊ាន ពាក់ព័ន្ធនឹងក្នុងប្រទេសកម្ពុជាដែលយើងមើលឃើញទៅបញ្ហាទាំងអស់នេះហ៊ុនសែនមិនអាចដោះស្រាយបានទេបាទ ចឹងបានជាយើងខ្ញុំទាំងអស់គ្នាតែងតែលើកឡើងពីបញ្ហា សង្គមនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សពាក់ព័ន្ធនឹងអាជីវភាពពលរដ្ឋពាក់ព័ន្ធនឹងហៅជារឿងជាច្រើនដែលហ៊ុនសែន បានធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរពិសេស ចាប់ត្រីបកប្រឆាំងដាក់ពន្ធនាគារពាក់ព័ន្ធនឹងបកបេះដូងជាតិនោះ ដែលគេមិនអោយនោះហើយឥឡូវចាប់គាត់ដាក់គុកទៀតបាទ ហើយមន្ត្រីបកសង្គ្រោះជាតិអឺជាច្រើនរូបទៀតដែលលោកហ៊ុនសែន ចាប់ថ្មី ថ្មី ពាក់ព័ន្ធនឹងលោកស្រី អីនៅ ក្រុងភ្នំពេញហើយដាក់ទោសតន់គាត់7ឆ្នាំបាទ7ឆ្នាំបងប្អូនជនជាតិខ្មែរចោតថារួមគំនិតក្បត់ឥឡូវគាត់នៅចូលគុកប្រៃសរហើយពាក់ព័ន្ធបញ្ហាហ្នឹងអញ្ចឹងយើង មើលទៅ ការដឹកនាំរបស់លោកហ៊ុនសែនក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដឹងថាហ៊ុនសែនអាក្រក់ហើយអញ្ចឹងបានជាមួយថ្ងៃទៅមួយថ្ងៃហ៊ុនសែនចេះខំប្រឹងខំប្រឹងធ្វើម៉េចបាត់បាំងព័ត៌មានកុំឲ្យគេថាអំពើអាក្រក់របស់គាត់រាយសាយទៅដល់អ្នករតីប៉ុន្តែលាក់បាំងអាចិតទេបងប្អូនមិនមែនសម័យ79ទេណាម៉ៃ79ម៉ៃប៉ុលពតអានឹងបាត់បាំងចិត្តហើយប៉ុន្តែនៅពេលនេះបាត់បាំងអាចិត្តទេហើយបញ្ហាចង់លើកពីណាការវល់បន្តិចគ្រឿងខ្លែមណា ប៉ុន្តែក៏ពិសេសដែរបងប្អូនជនជាតិខ្មែរព្រោះណាការវើលនៅថ្ងៃបុណ្យមួយឧសភាឥឡូវថ្ងៃនេះថ្ងៃទី4ណាយើងនៅនេះថ្ងៃទី4នៅកម្ពុជាថ្ងៃទី5ហើយបាទអញ្ចឹងថ្ងៃបុណ្យមួយឧសភាជាថ្ងៃបុណ្យពលកម្មអន្តរជាតិនោះអញ្ចឹងរំលោភសិទ្ធិពលកម្មកររំលោភសិទ្ធិណាការវើលនឹងដូចរំលោភសិទ្ធិខ្មែរយើងអញ្ចឹងបាទ ហើយហ៊ុនសែនបានសញ្ញេជាមួយនឹងអង្គការសហជីវជាតិពាក់ព័ន្ធនឹងពលកម្មអន្តរជាតិនៅ ILO ណាអញ្ចឹងបានជា នៅនាការវើលមានបញ្ហាដោយសារហ៊ុនសែនអត់មានដំណោះស្រាយទេឥឡូវហ្នឹងនៅថ្ងៃនោះដែលឃើញកញ្ញាឈឹមស៊ីថោដែលគាត់លើកឡើង សំណួរដែលសួរបាទសហជីពនោះសួរថាតើ រដ្ឋាភិបាលរាល់ថ្ងៃនេះនៅកំពុងកាន់អំណាចមានដំណោះស្រាយឲ្យសហជីពរបស់គាត់ឲ្យកម្មកណាក៏អាវលមាន ការងារធ្វើទេនឹងគាត់សំណួរគាត់ទី1ទី2ពាក់ព័ន្ធនឹងគណៈបកនយោបាយគាត់សួរគណៈបកនយោបាយទាំងអស់ហ្នឹងមានគោលការណ៍អីសម្រាប់ជួយដល់អឺកម្មករដល់សហជីពរបស់គាត់ដែលមានគោលការណ៍ទេ ហើយសំណួរហ្នឹងគាត់ចាក់ដោតតែម្ដងហើយគាត់ផ្ដោតលើគណៈបកប្រជាជនដែលកំពុងកាន់អំណាចហើយមិនដោះស្រាយនេះអញ្ចឹងវាជាបញ្ហាក្តៅកគុកនៅក្នុងប្រទេសកម្ពុជាហើយហ៊ុនសែនអត់ហ៊ានមាត់ទេមន្ត្រីរបស់លោកហ៊ុនសែនទាំងអស់អត់ហ៊ានមាត់ទេបងប្អូន នៅក្នុងកម្មវិធីហ្នឹងមាន4គណៈបកចូលរួមគណៈបកប្រជាជនហ្នឹងដែលផ្ដោតអារម្មណ៍របស់ខ្លួនឯងកាន់អំណាច30 40ឆ្នាំហើយហើយអត់មានដំណោះស្រាយហើយគាត់បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរថា បើមានបកណាមានដោះស្រាយគោលការណ៍ពាក់ព័ន្ធនឹងកម្មករហ្នឹងណាត្រូវជួយចូលរួមបោះឆ្នោតឲ្យអញ្ចឹងបងប្អូនយើងចាំឲ្យច្បាស់ហើយហ៊ុនសែននៅកាន់អំណាចរាល់ថ្ងៃសួរហេតុអីបានធ្វើអត់បាន ដោយសាររងគេថាណាការវើលនឹងជារបស់ហ៊ុនសែនអញ្ចឹងធ្វើអត់បានទេរបស់កូនហ៊ុនសែន និងបពពួកហ៊ុនសែនបើសិនជាណាការវើលនឹងអឺគេហៅថាអឺអឺស្អីបាត់គេថា វិនិយោគមកណាហ្នឹងមានវិនិយោគមកណាហ៊ុនសែនដោះស្រាយបាត់ហើយប៉ុន្តែអានេះអត់ទេដោយសារហ៊ុនសែនអញ្ចឹងនាការវើ ជារបស់ហ៊ុនសែនហើយនឹងបាក់ពួករបស់លោកហ៊ុនសែនបាទធ្វើឲ្យมันមានដំណោះស្រាយមកដល់ថ្ងៃនេះហើយកម្មកករគ្នាទៅរងគ្រោះចាប់គ្នាដាក់ឡានតែរហូតអញ្ចឹងហើយបានកញ្ញាឈឹមស៊ីធើហ្នឹងគាត់សួរសំណួរហ្នឹងចាក់ដោតហ៊ុនសែនតែម្ដងមិនចាក់ដោតណាចាក់ដោតគណៈបព្វជិជនគឺហ៊ុនសែនអញ្ចឹងបងប្អូនតាមមើលទាំងអស់គ្នា ឈប់បោះឆ្នោតឲ្យគណៈបព្វជិជនព្រោះអត់មានដំណោះស្រាយឲ្យកម្មកឲ្យប្រជាពលរដ្ឋផ្សេងផ្សេងទេអត់មានទេអញ្ចឹងដំណោះស្រាយរបស់លោកហ៊ុនសែនអត់មានមាន ចាប់ចងហើយនឹងគម្រាមកំហែងហើយឥឡូវហ្នឹងព្រួយបារម្ភទៀតបញ្ហាមកនៅសហរដ្ឋអាមេរិកទេអញ្ចឹងហ៊ុនសែនកំពុងតែ ខ្វល់គ្រប់រឿងទាំងអស់បាទអញ្ចឹងបាទបាទអរគុណច្រើនលោកម៉ៅបុលដែលបានបើកម្មវិធីក្បាលបើក្បាលកម្មវិធីតែម្ដងហើយខ្ញុំមិនភ្លេចទេអានខមមិនក៏ដូចជាបងប្អូនដែលចូលរួម តាមក្រោយណាហើយមានអឺមួយចំនួនខ្ញុំអត់តែបានអានឈ្មោះពួកគាត់អញ្ចឹងកុំឲ្យអន់សពន់ចិត្តអញ្ចឹងស៊ូសាតសូមជម្រាបសួរដែលសិតជា friend ប្រចាំហើយបាទស៊ូសាតសូមជម្រាបសួរផាឡាភិនសូមជម្រាបសួរលេងស្រីស្រស់បាទអឺលេងស្រីស្រីរស់បាទបាទហើយមានបងប្អូនយើងកៅលេងហេងក៏បានចូលរួមដែរហើយក្នុងនោះក៏មានគឹមបូនី ហេងក៏សូមជម្រាបសួរផងដែរកណ្ដាលសមុទ្របាទក៏សូមជម្រាបសួរហើយចម្រើនប្រាក់ក៏សូមជម្រាបសួររស់កណ្ដាលស្អាតស្ពានស្រែងបាទក៏សូមជម្រាបសួរផងដែរហើយមានចន្ទធីក្លូតបាទក៏សូមជម្រាបសួរគុណអូនក៏សូមជម្រាបសួរហើយសូមជម្រាបសួរបងប្អូនយើងបងសមេតបាទក៏សូមជម្រាបសួរផងដែរសេងគឹមជាក៏សូមជម្រាបសួរហើយសមូហវាងនឹងក៏ គាត់បានខមមិនច្រើនដែរអរគុណច្រើនមែនទែនបងប្អូនថ្ងៃនេះយើងទៅជួយគ្នាបានច្រើនបន្តិចព្រោះយើងខានជួបគ្នាយូរហើយយើងសង្ឃឹមថាបងប្អូននឹងជួយចែកម្លេចទៅដល់បងប្អូនយើងផ្សេងផ្សេងទៀតដូចជាបូណាហើយបើ4ប៊ូបើសិនជាសួរបានថាអ៊ូក៏សូមស្វាគមន៍មកកាន់ការ live ផ្ទាល់នេះផងដែរហើយមានរយអឺមានរាជរាជចាន់នេះសាមក៏សូមជម្រាបសួរហើយមុននេះអឺមនីណាមុន បាទសូមជម្រាបសួរហើយសូមស្វាគមន៍ផងដែរហើយលោកពូព្រៀបអិនខានជួបលោកពូយូហើយមានខាងប្រទេសបារាំងផងដែរហើយបាទអរគុណសម្រាប់ការចូលរួមនៅថ្ងៃនេះហើយយើងដឹងដឹងស្រាប់ហើយប្រធានបទរបស់យើងថ្ងៃនេះគឺចង់ជជែកគ្នាពីសន្ទុះទី1គឺសន្ទុះការគ្រប់គ្រងនៃគណៈបកភ្លើងទៀនដែលយើងមើលឃើញភាពជាក់ស្ដែងគឺនៅខេត្តព្រះវិហារម្សិលមិញនេះគឺឃើញមានការចូលរួមច្រើនមែនទែនដែលខុសពីធម្មតាដែលមនុស្សស្មានដល់ថាខេត្តព្រះវិហារជាខេត្តមួយដែលតូចប៉ុន្តែខេត្តតូចប៉ុន្តែមនុស្ស ធំហ្មងនេះធំច្រើនហើយចូលរួម ច្រើនមែនទែនបាក់សៃជាដែនក៏សូមស្វាគមន៍ផងដែរហើយសូមបេះដូងឯកាបេះដូងឯកាក៏សូមស្វាគមន៍ហើយសូមជម្រាបសួរហើយប្រធានបទនេះគឺជា ប្រធានបទមួយដែលគណៈបព្វជិជនកំពុងតែឈឺចាប់ប្រធានបទពាក់ព័ន្ធនឹងការសន្ទុះនៃការគ្រប់គ្រងរបស់គណៈបកភ្លើងទៀនដែលពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាហើយប្រធានបទទី2ដែលយើងបានលើកឡើងមុននេះបន្តិចហ្នឹងគឺប្រធានបទនៃការ ធ្វើមហាបាតកម្មនៅ Washington DC ថ្ងៃទី12បាទថ្ងៃទី12ខែ5នេះនៅពេលខាងមុខដែលលោកហ៊ុនសែនមកកាន់ទឹកដីសហរដ្ឋអាមេរិកនឹងហើយខ្មែរអង្គរបាទសូមជម្រាបសួរហើយសូមស្វាគមន៍ផងដែរ ចឹងហើយបានជាប្រធានបទរបស់យើងថ្ងៃនេះគឺជាសតតែសឹងតែប្រធានបទដែលក្តៅហើយជាមុននឹងចូលដល់ប្រធានបទខ្ញុំក៏សូមជម្រាបក៏ដូចជាអំពាវនាវទៅដល់បងប្អូនជនរួមជាតិខ្មែរយើងដែលនៅ ក្នុងប្រទេសកម្ពុជាអើសំទោសនៅក្នុង ទឹកដីនៃសហរដ្ឋអាមេរិកក៏ដូចជាប្រទេសកាណាដាដែលនៅព្រមផ្ទាល់ជាប់នឹងសហរដ្ឋអាមេរិកបងប្អូនអាចចំណាយពេលវេលា បាទអាចចំណាយពេលវេលាដើម្បីមកចូលរួមបាតកម្ម បាតកម្មនៅ Washington DC បាទនៅសហរដ្ឋអាមេរិកនេះទាំងអស់គ្នាឲ្យបានច្រើនកកព្រោះយើងដឹងហើយ ថាប្រហែលជាលើកទីលើកចុងក្រោយហើយដែលលោកហ៊ុនសែននឹងមកកាន់ទឹកដីសហរដ្ឋអាមេរិកនេះអញ្ចឹងនេះជាការអំពាវនាវហើយនៅខាងរដ្ឋ Ireland នេះក៏ចាប់ផ្ដើមគេហៅថាជួលឡានហើយជួលឡាន សម្រាប់ ជិះទៅវ៉ាស៊ីនតោន DC ពីពីពីរដ្ឋរ៉ៃឡង់នេះទៅដូចជា8ម៉ោងឯលោកម៉ៅបុលបាទការធ្វើដំណើរ8ម៉ោងទោះបីយើងមើលឃើញថា8ម៉ោងបើនៅប្រទេសកម្ពុជាគឺថាឆ្ងាយណាប៉ុន្តែនៅណាគឺ8ម៉ោងគឺមិនមិនឆ្ងាយប្រហែលទេព្រោះយើងអាចទៅបានបាទបានបាទ ខ្លះចំថ្ងៃធ្វើការថ្ងៃធ្វើការប៉ុន្តែពួកគាត់លះបង់នៅថ្ងៃធ្វើការដើម្បីទៅធ្វើបាតកម្មព្រោះដឹងហើយថាมันងាយនឹងបានធ្វើបាតកម្មប្រឆាំងលោកហ៊ុនសែនផ្ទាល់ទេអានេះហើយដែលយើងចង់ឲ្យចូលរួមទាំងអស់គ្នាបាទ ភ្លើងទៀនឈ្នះ100%បាទអរគុណអញ្ចឹងខ្ញុំនឹងទៅជជែកជាមួយលោកម៉ៅបុលពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងនៅថ្ងៃនេះប្រធានបទ2អញ្ចឹងត្រូវការចំណាយពេលវេលាបន្តិចបាទបងប្អូនហើយបងប្អូនអាចជួយចែកម្លេចផងព្រោះដោយសារតែបើសិនជាបងប្អូនអត់ជួយចែកម្លេចទេព្រោះការផ្សាយរបស់យើងនៅការ live ផ្ទាល់របស់យើងនឹងវាមិនទូលំទូលាយហើយបងប្អូនផ្សេងផ្សេងដែលគាត់ចង់ចូលមើលគាត់អត់បានដឹងគាត់អត់បានឃើញអញ្ចឹងទៅបងប្អូនអាចចែកលេខបានបាទអរគុណហើយសម្រាប់ ប្រធានបទរបស់យើងនៅថ្ងៃនេះគណៈបកភ្លើងទៀននៅក្នុងប្រទេសកម្ពុជាគឺជាគណៈបកមួយដែលកំពុងតែគេហៅថាលេចធ្លោហើយកំពុងតែមានការចាប់អារម្មណ៍និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរសុទ្ធសាធទាំងនោះពិសេសពលរដ្ឋខ្មែរសុទ្ធសាធឈាមជួជាប្រជាពលរដ្ឋខ្មែរឈាមជួជាគេហៅថាកុលបុត្រកុលធីតាខ្មែរហើយឈាមជួជាខ្មែរអង្គរពូជសឹកខ្មែរកោសុតសាទអត់មានបរទេសជិតខាងមកគ្រប់គ្រងដោយគណៈបកមួយនឹងទេ ព្រោះគណៈបកមួយហ្នឹងគឺយើងដឹងស្រាប់ហើយគឺពាក្យច្រើនជាគណៈបកមួយដែលកើតចេញពីអឺយួនបង្កើតតែម្ដងប៉ុន្តែនៅក្នុងប្រទេសកម្ពុជារបស់យើងគណៈបកភ្លើងទៀនហ្នឹងគឺជាគណៈបកមួយដែលកើតចេញពីកុលបុត្រធីតាកូនខ្មែរពិសេសគឺដើមកំណត់លោកប្រធានសំរងស៊ីតែម្ដងអញ្ចឹងដើមកំណត់លោកប្រធានសំរងស៊ីខ្ញុំឃើញចេះលោកម៉ៅបុលខ្ញុំឃើញថា មានការចោតប្រកាន់ថាលោកប្រធាន សមរស៊ីនៅពីក្រោយនៃគណៈបកភ្លើងទៀនឬក៏គ្រប់គ្រងគណៈបកភ្លើងទៀនអីជាដើមប៉ុន្តែបងប្អូនត្រូវចាំថាគណៈបកភ្លើងទៀនមិនមែនលោកប្រធានសមរស៊ីនៅពីក្រោយទេគឺជាគណៈបកដែលលោកប្រធានបង្កើតតាំងពីតាំងពីគណៈបកជាតិខ្មែរម្ល៉េះតាំងពីគណៈបកជាតិខ្មែរតាំងពីលោកប្រធានសមរស៊ីដោយសារតែគណៈបកជាតិខ្មែរនឹងគឺជាគណៈបកមួយដែលគេហៅថាសំខាន់អាចនឹងបាត់បង់ដោយសារមានអ្នក ចង់ដណ្ដើមយកគណៈបកជាតិខ្មែរអញ្ចឹងលោកប្រធានសំស៊ីបានបង្កើតគណៈបកពីគណៈបកជាតិខ្មែរមកជាគណៈបកសំរៀងស៊ីដែលមានរូបភ្លើងទៀនជាសម្គាល់ដែលមានរូបភ្លើងទៀនជាសម្គាល់នឹងហើយជាគណៈបកដែលលោកប្រធានសំស៊ីបង្កើតហើយមានអ្នកខ្លះថាអូលោកប្រធានសំស៊ីនៅពីក្រោយខ្នងឬអីលោកប្រធានសំស៊ីបានប្រកាសឲ្យលោកប្រធានសំស៊ីបានជម្រាបទៅដល់បងប្អូនជនរួមជាតិរួចហើយថាលោកប្រធានសមស៊ីបានបណ្ដោះបណ្ដាល ហើយបានបណ្ដោះនៅយុវជននៅក្នុងប្រទេសកម្ពុជាឲ្យចេះទទួលខុសត្រូវឲ្យចេះ តស៊ូមតិឲ្យចេះដើរដោយខ្លួនឯងនឹងឥឡូវនេះគឺយើងឃើញថាគណៈបកភ្លើងទៀនទោះបីលោកប្រធានសមស៊ីមិនបានទៅដឹកនាំឬក៏លោកប្រធានសមស៊ីមិនអាចធ្វើជាប្រធាននៃគណៈបកភ្លើងទៀនប៉ុន្តែយើងឃើញថាយុវជនក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាដែលជាថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនណា គឺដើរទៅដោយខ្លួនឯងដោយស្វ័យប្រវត្តិចម្ដងដើរទៅខ្លួនឯងដោយស្វ័យប្រវត្តិមានការគ្រប់គ្រងច្រើន មានការចូលរួម ដោយអង្គអាចក្លាហានតែម្ដងដោយមិនមានការគេហៅថាអឺគេហៅថាមិនមានការរុញរារងចាំដេកចាំឬក៏គេហៅថាដាំជែកទេណាអត់មានការដាំជែកទេពួកគាត់ធ្វើសកម្មភាព ដើម្បីសេរីភាពដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាព្រោះរយៈពេលជាង4ឆ្នាំហើយបាទ គិតអ្នកបាទសួស្ដី លោកទាំងពីរបាទបាទសួស្ដីបាទជម្រាបសួរផងដែរហ្នឹងណាអឺរយៈពេលជាង4ឆ្នាំមកចូលចូលជិតចូល5ឆ្នាំហើយលោកបានបុលអញ្ចឹងបានន័យថាគាត់ដេកចាំនឹងគឺវាលេងលេងបានលទ្ធផលអ្វីទាំងអស់ក្រៅអំពីការចោតប្រកាន់ក្រៅអំពីការចាប់ចងក្រៅអំពីការធ្វើទុកបុកម្នេញក្រៅអំពីការ គេហៅថាធ្វើឲ្យសកម្មជនរបស់យើងខ្សោយទៅខ្សោយទៅប៉ុន្តែដល់ពេលយើងមានគណៈបកភ្លឹងទៀនដែលជាគណៈបកនិប្រជាធិបតេយ្យហើយជាគណៈបកដើមជាតិដើមកំណើតជាតិខ្មែរមក យើងឃើញថាពលរដ្ឋចាប់ផ្ដើមហើយសកម្មជននឹងចាប់ផ្ដើមងើបឡើងវិញតស៊ូទាមទារនៅលទ្ធិប្រជាធិបតេយ្យអញ្ចឹងខ្ញុំងាកទៅលោកម៉ៅបងមន្ត្រីពាក់ព័ន្ធនឹងការគ្រប់គ្រងនឹងថាតើការគ្រប់គ្រងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរហើយមាន មានព័ត៌មានមួយដែលព័ត៌មាននឹងគឺលោកសុកអសានតែម្ដង លោកសុខសានថាតាមព័ត៌មានរបស់ដើមអំពិលលោកម៉ៅបលដើមអំពិលរបស់ណាគេរបស់លោកសោយសភាពបាទសោយសភាពញូធុងសំរាមបាទតែថាជាព័ត៌មានរបស់របបទីក្រុងភ្នំពេញហ្នឹងគេបានចាត់ថាគណៈបកភ្លើងទៀនហ្នឹងអាចនឹងរលត់មុនការបោះឆ្នោតអីជាដើមនេះជាជាសារដែលលោកសុខអេសានដឹងដឹងហើយសុខអេសានគឺជាអ្នកនាំពាក្យរបស់គណៈបកប្រជាជនអញ្ចឹងការពិត យើងដឹងហើយថាគណៈបព្វជនវាធ្វើគ្រប់រូបភាពដើម្បីបំផ្លាញនៅ អ្នកប្រជាធិបតេយ្យប៉ុន្តែអ្វីដែលយើងមើលឃើញ គឺអ្នកប្រជាធិបតេយ្យអត់បែកទៅណាទេពិសេសគឺកាន់រឹតតែខ្លាំងទៅខ្លាំងទៅហើយធ្វើឲ្យពួកគណៈបព្វជជននឹងកាន់តែព្រឺសម្បល់ឥឡូវញាក់លើមកបលថាតើយល់យ៉ាងណាដែរចំពោះការគ្រប់គ្រងគណៈបព្វភ្លឹងទៀនកំពុងតែមានសកម្មភាពគ្រប់គ្រងភ្លុកទឹកភ្លុកដីពិសេសគឺនៅខេត្តព្រះវិហារដែលជាខេត្តមួយដ៏ធូចដែលយើងមើលឃើញទាំងអស់គ្នាដែលមិនអាចលាក់បាំងបានគឺគេហៅថា អឺរោងដែលសង់ដល់រហូតដល់3ខ្នងហ្នឹងថាដាក់ប្រហែលជាមនុស្សហ្នឹងមិនអាចពេញទេព្រោះវារោងដល់រហូតដល់3ខ្នងធំហ៎ប៉ុន្តែដល់ពេលភាពជាក់ស្ដែងគឺអ្នករៀបចំកម្មវិធីហ្នឹងគាត់ថាគាត់ភ្ញាក់ខ្លួនខ្លួនឯងគាត់គាត់គាត់គេហៅថាមានអារម្មណ៍រំភើបផ្លែផ្លែកខុសផ្លែកថាដោយមូលហេតុអីបានជាមានអ្នកមកចូលរួមគ្រប់គ្រងគណៈបកភ្លើងទីរហូតដល់រោគក្អីមិនមិនមានអង្គុយរធ្លាយដល់ផ្លូវឡានផ្លូវម៉ូតូអីទៀតនេះលោកម៉ែបុលបាទ នេះសបញ្ជាក់ថាគណៈបកភ្លឹងទៀនគាត់ដើរតាមកន្លងលទ្ធិជាបតៃណាហើយពលរដ្ឋគេថាអស់សង្ឃឹមយូរហើយ ជាង4ឆ្នាំហើយដែលគាត់អស់សង្ឃឹមឥឡូវគាត់មានសង្ឃឹមវិញហើយគណៈបកភ្លើងទៀនដែលនៅព្រះវិហារដែលលោកឈុនវៀនលើកឲ្យបងប្អូនផ្សេងផ្សេងទៀតឃើញផុសតាមបណ្ដាញសង្គម Facebook ជាច្រើនណាធ្វើឲ្យកក្រើកដល់ឋានទេពតាឋានទេពតាហ៊ុនសែនណា ក៏ក្រើកហើយអញ្ចឹងភ្លើងទៀនធ្វើឲ្យក៏ក្រើកដល់ឋានទេវតាថាឋានទាំង3ផ្អើលទាំងអស់បណ្ដោយព្រោះយើងមើលទៅនៅព្រះវិហារជាខេតមួយតូចហើយកាលបោះឆ្នោតកាលលើកមុនយើងបានហៅថាពាក់កដាលដែរណាបោះសង្គ្រោះជាតិណាដល់ពេលនេះគាត់ឈឺចាប់នៅ បញ្ហាជាច្រើនដែលលោកហ៊ុនសែននិងបពពួកលោកហ៊ុនសែនបានទៅបំផ្លាញពិសេសចិនចិនទៅយកដីរបស់គាត់ ទៅកាប់បំផ្លាញព្រៃរបស់គាត់អញ្ចឹងគាត់មានការឈឺចាប់អញ្ចឹងបងប្អូនជនជាតិខ្មែរយើងមើលនៅខេត្តព្រះវិហារជាគំរូសម្រាប់ខេត្តផ្សេងផ្សេងអញ្ចឹង25រាជធានីខេត្តក្រុង បងប្អូនត្រូវចាំថាបើយើងមិនងើបទេណាបើពលរដ្ឋមិនចូលរួមទេ កាន់តែអស់ទៀតទឹកដីកាន់តែអស់ទៀតដីព្រៃដីដែលរបស់គាត់មានត្រូវគេយកអស់ទៀតអញ្ចឹងអាថ្ងៃ កន្លងមកគឺព្រះវិហារថ្ងៃក្រោយខេតផ្សេងផ្សេងអញ្ចឹងបងប្អូនបាទបាទលោកម៉ៅបុលបើយើងតាមការព័ត៌មានមកថាខេតព្រះវិហារហ្នឹង ចូលរួមច្រើនក៏ក៏ដោយសារតែប្រជាពលរដ្ឋតាមលោកម៉ៅបលលើកឡើងមិញថាដោយសារប្រជាពលរដ្ឋនឹងឈឺចាប់ដោយសារការប្លន់ដីធ្លីការរំលោភដីធ្លីរបស់ពួកគាត់ហើយគ្មានយុទ្ធធរសម្រាប់ពួកគាត់ហើយយកដីធ្លីប្រជាពលរដ្ឋហើយមិនត្រឹមប៉ុណ្ណឹងគឺធ្វើបាបម្ចាស់ដីនឹងទៀតមិនចឹងលោកម៉ៅបលនេះច្បាស់ណាស់លោកឈុនវៀនព្រោះយើងឃើញហើយ មួយរយៈកន្លងមកដែលក្រោយពីរំលាយគណៈបកសង្គ្រោះជាតិមកក្រុមហ៊ុនសែនបានទៅបំផ្លាញ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រៃពាក់ព័ន្ធនឹងដីរបស់គាត់ដែលមានរបស់គាត់ហើយទៅយករបស់គាត់អញ្ចឹងចិនទៅយកហ៊ុនសែនក្រុមហ៊ុនសែនអត់មានអើពើទេអញ្ចឹងបងប្អូនខេត្តសៀមរាបអខេត្តព្រះវិហារជាគំរូនៃ25រាជធានីខេត្តក្រុងអញ្ចឹងរាល់ការងើបរបស់បងប្អូនគឺជាឱកាសគឺជាហៅថាអនាគតរបស់បងប្អូនបើបងប្អូនមិនងើបទេបងប្អូនបញ្ហាអញ្ចឹងបងប្អូនខេតផ្សេងផ្សេងដូចគ្នាដែរងើបដូចគ្នា ព្រោះបើយើងងើបទាំងអស់គ្នាទៅហ៊ុនសែននឹងមានដំណោះស្រាយហើយអញ្ចឹងនៅពេលមុនមកឆ្នោតគេតែបឆោតបងប្អូននេះណាគេបឆោតតែបោះឲ្យគេទៅគេនឹងឲ្យដីឲ្យធ្លីនឹងហើយអញ្ចឹងឥឡូវយើងមើលខ្ញុំ ធ្លាប់មាននៅខេត្តស្វាយរៀងពាក់ព័ន្ធនៅស្រុករមាសហែកឃុំឃុំអំពិលពាក់ព័ន្ធនឹងដីធ្លីដូចគ្នាអញ្ចឹង ពេលដែលខ្ញុំទៅដាក់វេទិកាតំណាងរាជជួបនឹងម្ចាស់ឆ្នោតប្រជាពលរដ្ឋមកកឹកកឹកមកហើយយើងមើលដែរប្រមូលដែរបានទេដល់ពេលទៅដល់ភូមិមួយចូល300នាក់ជាងអញ្ចឹងតំណាងរាជសบายចិត្តនឹងនិយាយដល់ពេលមុនមកឆ្នោតប្រហែលថ្ងៃគេទៅសន្យាយើងចេញផុតគេទៅសន្យាសន្យាថាគេនឹងបោះឆ្នោតឲ្យឈ្នះឃុំសង្កាត់ទៅ គេនឹងចែកដីនឹងឲ្យធ្វើប្លង់ឲ្យឲ្យត្រឹមត្រូវ ដល់ពេលបោះឆ្នោតឈ្នះទៅចាញ់បោកក្រុមហ៊ុនសែនអញ្ចឹងក្រុមហ៊ុនសែនបោកទៀតហើយអញ្ចឹងបងប្អូនទៅចាំថាកុំចាញ់បោកក្រុមហ៊ុនសែនទៀតណាបាទអំណោយចែកជាប្រចាំអំណោយហើយសេស្លាកគណៈបកប្រជាជនទៀតអំណោយកម្មាមួយសេផ្លាកអាលុយ10000រៀលលើសេស្លាកគណៈបកប្រជាជនដាក់នៅក្នុងឡូហ្គោស្រីលើកជើងបងប្អូនអញ្ចឹងកុំចាញ់បោកបងប្អូនឈប់ចាញ់បោកគេកុំ ចិត្តទួនចាញ់បោកគេអញ្ចឹងគំរូហើយដែលខ្ញុំនៅខេត្តស្វាយរៀងហើយឃុំនឹងខ្ញុំសង្ឃឹមថានឹងឈ្នះមេឃុំនៅឃុំ7ទីបញ្ចប់យើងបានតែ2ទេគេបាន3យើងត្រូវបាន4ដល់ប្រជាពលរដ្ឋមកទាំងអស់ប្រមកគាត់ឃើញតំណាង រាស្ត្រដលមានឈូកៅអីដូចរៀបចំបានទុកថាត្រឹមតែ100កៅអីទេលេងគាត់មក300អត់មានកៅអីឈរឈរឲ្យស្រែកហូទៀតឥឡូវប្រាប់ហៀទៀតអញ្ចឹងកុំចាញ់បោកគេបងប្អូនណាឈប់ចាញ់បោកគេបាទ 2022ឈប់ចាញ់មកគេអីសោះអំណាចកម្មាសនងនឹងអត់មានអនាគតបងប្អូនទេមានតែបំផ្លាញបងប្អូនថែមទៀតបាទអរគុណលោកម៉ៅបលហើយយើងស្វាគមន៍បងប្អូនដែលគាត់ជួបក្រោយជំរាបសួស្ដីលោកជីមសុផាតផងដែរបាទសួស្ដីលោកជីមសុផាតនួនស្រីហើយសួស្ដីដល់ស្រីសុភាពសម្ភារៈកាត់ដេរគ្រប់ប្រភេទហើយមានគ្រីស្ទីគ្រីស្ទីណាបាទគ្រីស្ទីណាហើយមិចអូខេវ៉ាន់ស្នាក់ ហើយមានបងប្អូនយើងចូលរួមចង់អ្នកចង់បានផ្លាស់ប្ដូរខ្មែរក៏មានអូនចិញ្ចឹមក៏សិតតែជា friend របស់យើងដែលកំពុងតែចូលរួមយ៉ាងគេមកដែរថ្ងៃនេះហើយស្វាគមន៍បាទហើយអ្វីដែលយើងកត់សម្គាល់កត់សម្គាល់មួយទៀតដែលលោកម៉ៅបលបាន លើកឡើងមិញពាក់ព័ន្ធនឹងយើងមើលថាខេត្តកែព្រះវិហារជាគំរូបាទដាំចិន្តាសួស្ដីបងទី2បាទសួស្ដីអញ្ចឹងគឺថា ខេត្តព្រះវិហារគឺជាគំរូប៉ុន្តែខ្ញុំយើងមើលឃើញ ការខេត្តសៀមរាបការខេត្តសៀមរាបហ្នឹងគឺដាក់រោងហ្នឹងតែ600នាក់ឯងដល់ពេលមនុស្សទៅគឺជាង1000នាក់បាទដល់1000នាក់វាមានវាមានអីណាអង្គុយអញ្ចឹងត្រូវចែកនៅឈោពេញទៅនឹងអញ្ចឹងអានឹងជាអានឹងដោយសារការរឹតបន្តឹងផងលោកម៉ៅបុលបើសិនតែបើកលំហសេរីភាពហើយបើកលំហនៅលទ្ធិប្រជាធិបតេយ្យឬក៏អាចឲ្យប្រជាពលរដ្ឋទៅចូលរួមដោយមិនមានការភ័យខ្លាច ដោយមិនមានការគេហៅថា គម្រាមកំហែងណាឥឡូវយើងឃើញថាទោះបីគម្រាមកំហែងយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋចាប់ផ្ដើមចូលរួមច្រើនដែរបាទតែលោកជនវៀនខ្ញុំមើលឃើញអញ្ចឹងគាត់ថាក្នុងចិត្តគាត់ថ្ងៃ5ខែ6ហ្នឹងគាត់នឹងសម្រេចហើយគាត់នឹងសម្រេចពេលហ្នឹងគាត់នៅចង់គេថារងចាំណាឲ្យទៅដល់ពេលទេព្រោះយើងដឹងហើយព្រោះយើងធ្វើកិច្ចការនៅតាមខេត្តនីមួយៗត្រូវអាជ្ញាធររបស់លោកហ៊ុនសែនហ្នឹងកម្រិតមនុស្សចូលរួមបាទ បើសិនជាកុំកម្រិតមនុស្សចូលរួមមនុស្សចូលរួមច្រើនណាគ្រប់ខេត្តទាំងអស់ដល់ព្រះវិហារមើលទៅ បែរគេថា ផែមអាចទៅរួចទេគេមិនធ្វើមិនមាត់កដល់ពេលហើយមនុស្សទៅព្រូឥឡូវបែរគេរៀបចំផែនការនឹងមានការកម្រិតមនុស្សទីដែរបងប្អូនអញ្ចឹងយើងកុំខ្លាចបងប្អូន យើងមើលឃើញគំរូខេត្ត ប្រមាណដែលធំធំណាដូចជា ខេត្តសៀមរាបខេត្តកំពង់ធំឥឡូវដល់ខេត្តព្រះវិហារខេត្តកណ្ដាលភ្នំពេញកំពង់ចាម ត្បូងឃ្មុំកំពតកណ្ដាលឯងពេញហ្នឹងច្រើនច្រើនមែនតើអញ្ចឹងឋានទេវតាក៏ក្រើកហើយបាទភ្លើងទៀនធ្វើឲ្យឋានទាំង3ផ្អើលហើយបាទធ្វើផ្អើលហើយអរគុណលោក Bible ហើយខ្ញុំស្វាគមន៍មកគឹមហៀងសូផងដែរហើយមាន បងប្អូនយើង រំដុលហងក៏សូមជម្រាបសួរហើយសូមស្វាគមន៍ហើយជួយចែកម្លេចការ live ផ្ទាល់របស់យើងនៅថ្ងៃនេះជើងឲ្យកាន់បងប្អូនយើងផ្សេងផ្សេងទៀតដើម្បីគាត់បានចូលរួមផងដែរផានិតផានិតសួស្ដីផងដែរបាទហើយយើងមើលឃើញចាស់លោកម៉ៅបុលគណៈដែលគណៈបកភ្លើងទៀនហ្នឹងយើងឃើញថា កំពុងធ្វើសកម្មភាព លក្ខណៈជួបជុំជា សកម្មជនក៏ដូចជាអ្នកគ្រប់គ្រងរបស់ខ្លួនតាមបណ្ដាខេត្តក្នុងនោះផងដែរយើងឃើញថាគណៈបព្វជិនក៏កំពុងតែមមាញឹកដែរមមាញឹកទី1គឺដើរគម្រាមលោកម៉ែបុលដើរគម្រាមសកម្មជនដើរគម្រាមពលរដ្ឋកុំឲ្យចូលរួមជាមួយគណៈបកភ្លឹងទៀនអានេះទី1ទី2គឺកំពុងតែរៀបចំគោលនយោបាយហេលនូបាទគេថារៀបចំគោលនយោបាយ គេហៅថាចែកលុយចែកសរងឥឡូវនេះណាលោកម៉ៅបុលឃើញសកម្មភាពចែកលុយចែកសរងហើយតាមការលើកឡើង របស់សុកអេសានថាអឺសុកអេសានហ្នឹងគឺថាការចែកសរងការចែកលុយចែកសរងមុនការបោះឆ្នោតអីហ្នឹងគឺមិនប៉ះពាល់ដល់គេហៅថាការទិញសិលឹកឆ្នោតអីទេអានឹងតាមការលើកមកបើគេថាការតើការទិញសិលឹកឆ្នោតរបស់ លោកសន្តោសមានអ្នកខលអឺ ការទិញសញ្ញាឆ្នោតឬក៏ការទិញទឹកចិត្តពលរដ្ឋខ្មែរពីសំណាក់របបលោកហ៊ុនសែនឬក៏ពីសំណាក់គណៈបកប្រជាជនហ្នឹងអានឹងអាចអាចជាសញ្ញាមួយទៅលោកម៉ៅបុលអាចជាសញ្ញាមួយថាគណៈបកប្រជាជននឹងកំពុងដឹងខ្លួនឯងច្បាស់ថាអស់លុយហើយអាចនឹងប្រជាបរតយកយកយកលុយយកសរងប៊ីចេងឬក៏យកអំណយនឹងហើយទៅបោះឆ្នោតឲ្យគណៈបកភ្លើងទៀននេះបាទអានេះច្បាស់លោកឈុនវៀនមាន ប្រវត្តិតាំងពីការបោះឆ្នោត លើកទី1លើកទី2លើកទី3លើកទី4លើកទី5លើកទី6មានប្រវត្តិណាបាទគណៈបព្វជិជនចែកអំណោយដល់ខ្លះភូមិខ្លះហ្នឹង200គ្រួសារថាបោះឆ្នោតគេណាដល់ចែកអំណោយទៅហើយបានតែ50ណា150បានតែគណៈបព្វគ្រួជាតិអញ្ចឹងបងប្អូនมันខុសគ្នាទេសម័យនេះក៏ដូចគ្នាដែរប្រជាពលរដ្ឋគាត់ដឹងតាមបណ្ដាញសង្គមគាត់ដឹងពីនយោបាយគាត់ដឹងពីហ៊ុនសែនកញ្ចៅហ៊ុនសែនគាត់ដឹងគណៈបព្វជិជនណាព្រោះឥឡូវយើងមើល គណៈបព្វជិជនចែកអំណោយ5ឆ្នាំជាប្រចាំបាទហើយមន្ត្រីរបស់គេក៏មានច្រើនដែរសួរថាហេតុអីបានភ័យជាមួយនឹងគណៈបកភ្លើងទៀនភ័យជាមួយអ្នកប្រជាតៃដោយសារ បេះដូងប្រជាពលរដ្ឋមិនមែនមើលឃើញអំណោយនឹងទេគាត់ចង់បានជីវភាពគាត់ចង់បានការងារគាត់ចង់ឲ្យរួចពីធនាគារបញ្ហាផ្សេងផ្សេងពាក់ព័ន្ធនឹងដីធ្លីពាក់ព័ន្ធនឹងអយុត្តិធម៌ពាក់ព័ន្ធប្រជាធិបតេយ្យពាក់ព័ន្ធអ្វីនៅក្នុងប្រទេសកម្ពុជាគាត់ចង់បានប៉ុន្តែហ៊ុនសែនអត់ឲ្យអញ្ចឹងទេគាត់ឲ្យអំណោយប៉ុន្តែអំណោយនឹងមិនអាច มันអាចធានាបានទេបងប្អូនបងប្អូនទទួលអំណាចគេមែនប៉ុន្តែកុំចង់បាល់គេ ព្រោះវាឆ្អែតហើយវាឆ្អែតហើយព្រោះអំណាចបាន តែរយៈពេលខ្លីទេ10000បងបងប្អូនទិញសាច់គោបាន1គីឡូទេ10000រៀលហើយហ៊ុនសែនយក5ឆ្នាំសួរថាបងប្អូនឈឺចាប់ទេហ៊ុនសែនកັບកេងយើង5ឆ្នាំហើយយើងបានតែ10000រៀលតែបើសិនជាហ៊ុនសែនតែចែកអំណាចរាល់ខែមួយខែអង្គ50គីឡូមួយគ្រួសារ អានឹងបងប្អូនយកបោះឆ្នោតឲ្យទៅអត់ខុសទេប៉ុន្តែ5ឆ្នាំយកឲ្យអង្គ5គីឡូប៊ីចេងមកកញ្ចប់ មានកន្លែងខ្លះប្រហុកអំបិលមានកន្លែងខ្លះណាសាប៊ូសាប៊ូមកកញ្ចប់ហើយយើងយើងរស់ទេបងប្អូនរស់ទេ5ឆ្នាំអញ្ចឹងមិនរស់ទេអញ្ចឹងអំណោយនឹងយកចោះប៉ុន្តែដល់បោះឆ្នោតកុំបោះឆ្នោតអំណោយនឹងព្រោះអំណោយនឹងមិនអាច ចិញ្ចឹមជីវិតរបស់យើងបានមិនមែនអនាគតរបស់យើងទេកូនចៅយើងទេអញ្ចឹងប្រទេសជាតិយើងយើងបានថាបងប្អូនហ៊ុនសែនធ្វើបាបប្រជាពលរដ្ឋបោកយើងរហូតឥឡូវសុកវិសានអត់នឹងអីគម្រាមគណៈបកភ្លើងទៀនហើយគេថាមុននឹងបោះឆ្នោតនឹងនឹងរំលាយគណៈបកភ្លើងទៀនអញ្ចឹងបញ្ជាក់ប្រាប់បងប្អូនកុំខ្លាចគេរំលាយយើងមានមាសហើយកុំខ្លាចខ្វះក្តារកញ្ចប់អញ្ចឹងមានន័យថាបោះឲ្យឈ្នះសិន ឲ្យហ៊ុនសែនរំលាយល្អមើលហើយព្រោះយើងចង់ដឹងថាបើសិនជាហ៊ុនសែនរំលាយទៀតសួររំលាយតាមផ្លូវណាបាទបើគេមានច្បាប់មានទម្លាប់ត្រឹមត្រូវសួរថារកហេតុផលអីរំលាយអញ្ចឹងជាឱកាសគេអានឹងនយោបាយបងប្អូននយោបាយបោកប្រាស់បោកប្រាស់ទាំងពីលុយបោកប្រាស់ទាំងពីគម្រាមកំហែងបោកប្រាស់ទាំងពីចាប់ប្រជាពលរដ្ឋដាក់គុកចាប់មន្ត្រីផ្សេងផ្សេងដាក់គុកមកដល់ថ្ងៃនេះនៅតែមានអញ្ចឹងបងប្អូនដីធ្លីក៏នៅតែបាត់បង់ការងារក៏អត់ មន្ត្រីរាជការប្រាក់ខែតិចតួចហើយឥឡូវយើងមើលទៅបាទប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រីក្រច្រើនណាស់អញ្ចឹងអ្នកក្រច្រើនណាស់ហ៊ុនសែនមិនអាចទប់ជាប់ទេអ្នកក្រគឺបោះឆ្នោតភ្លើងទៀនណាបងប្អូនអញ្ចឹងយើងត្រូវតែមានការផ្លាស់ប្ដូរបើបងប្អូនមិនផ្លាស់ប្ដូរទេ កម្ពុជាកាន់តែធ្ងន់ធ្ងរទៀតហើយព្រោះប្រទេសកម្ពុជាយើងដឹងហើយរបបហ៊ុនសែនហើយក្រុមគ្រួសារហ៊ុនសែនគ្រប់គ្រងទាំងអស់គ្រប់គ្រងគ្រប់ ក្រសួងមន្ទីរគ្រប់គ្រងដីធ្លីគ្រប់គ្រងសម្បត្តិធម្មជាតិអីទាំងអស់ចឹងយើងឈប់ឲ្យ ក្រមបពពួកហ៊ុនសែននឹងបន្តគ្រប់គ្រងបំផ្លាញជាតិខ្លួនឯងបំផ្លាញប្រទេសជាតិខ្លួនឯងបន្តទៀតបាទបាទអឺលោកបាយបលយើងកាលពីមុនយើងមើលឃើញថាមានគណៈបព្វជិជនហ្នឹង តែងតែយកអំណោយទៅចែកជាគោលនយោបាយដើម្បីទិញទឹកចិត្តសិលឹកទិញចង់បានសិលឹកឆ្នោតពីបងប្អូនប្រជាពលរដ្ឋខ្មែរណា ហើយដល់ពេលក្រោយមកលោកម៉ៅបុលយ៉ាងម៉េចទេក្រោយមកយើងឃើញថាប្រជាពលរដ្ឋនឹងគាត់យកអំណោយកាន់តែច្រើនប៉ុន្តែបាត់សម្លេងឆ្នោតរបស់គណៈបព្វជិជនក៏កាន់តែខ្លាំងដែរអញ្ចឹងយើងឃើញថាដូចអឺស្រីសុភាពលក់សម្ភារៈកាត់ដេរហ្នឹងគាត់លើកឡើងថាប៊ីជេងហ្នឹងគឺជាប៊ីជេងយួនទៀតអញ្ចឹងមិនមែនជាប៊ីជេងខ្មែរទេប៊ីជេងយួនបាទជាប៊ីជេងយួនហើយយើងមើលឃើញថាកន្លែងដូចយើងមើលឃើញចេះលោកម៉ៅបុលយើងឃើញថា គោលនយោបាយក៏ដូចជា សារប្រជាពិធរបស់គណៈបព្វជិជននឹងគឺតែងតែលើកឡើងថាកាលពីសង្គ្រោះជាតិនៅគឺដូចនៅសៀមរាបចឹង សៀមរាបគឺគេបានថតរូបភាពថាគណៈបកសង្គ្រោះជាតិកាលមុនហ្នឹងណាគណៈបកសង្គ្រោះជាតិហ្នឹងគឺចោះចូលគណៈបកវិជនរាប់ពាន់នាក់នៅខេត្តសៀមរាបហ្នឹងចោះចូលច្រើនណាប៉ុន្តែដល់ពេលបោះឆ្នោតបែរជាគណៈបកសង្គ្រោះជាតិឈ្នះទៅវិញអានេះយើងមើលឃើញណាឥឡូវនេះយើងឃើញគោលនយោបាយឬក៏អាសាប្រជាប្រធិបតរបស់គណៈបកវិជនហ្នឹងគេចាប់ផ្ដើមចេញទៀតហើយយើងឃើញថាថ្មីថ្មីដូចជាម្សិលមិញហ្នឹងគឺមានការ លើកឡើងថាអូឥឡូវនេះគណៈបកភ្លើងទៀនសកម្មជននិងបេក្ខជនរបស់គណៈបកភ្លើងទៀនដែលក្រុងនឹងបោះឆ្នោតនៅពេលពេលខាងមុខឆាប់ឆាប់នេះគឺឃើញថាចោះចូលជាមួយគណៈបកប្រជាជននេះកាន់តែច្រើនទៅច្រើនទៅជាដើមអានេះយើងមើលឃើញណាជាជាជាព័ត៌មានដែល គេបំផ្លើសឬក៏ពិតជាព័ត៌មានគេថាគេចង់ឲ្យឲ្យបំបាក់ទឹកចិត្តអីចឹងណាប៉ុន្តែយើងឃើញពាក្យពាក្យពិតថាកន្លែងណាដែលចោះចូលគណៈបកប្រជាជនច្រើនគឺកន្លែងហ្នឹងតែងតែ ឈ្នះគណៈបព្វជិជនវាផ្ទុយអញ្ចឹងណាលោកម៉ៅបុលអញ្ចឹងនៅពេលនេះយើងឃើញថាអំណោយរបស់គណៈបព្វជិជនអាចនឹងមិនមានឥទ្ធិពលដោយការពីមុនទៀតទេឬក៏យ៉ាងម៉េចលោកម៉ៅបុលបើគាត់ថាភាកច្រើនដល់ពេលប្រជាពលរដ្ឋគាត់ដឹងថាអំណោយដែលគណៈបព្វជិជនយកមកអយឬក៏យកមកនេះគឺញើសឈាម របស់ប្រជាពលរដ្ឋហើយជាទ្រព្យសម្បត្តិរបស់ជាតិដែលយកទៅបានរាប់ កោតរាប់រយលានដុល្លារប៉ុន្តែឲ្យប្រជាពលរដ្ឋវិញលុយ100លុយ10000រៀលបិជែងមកកញ្ចប់អីជាដើមអានេះអាចជាគេហៅថាពីមុនប្រជាពលរដ្ឋចាញ់បោកលោកហ៊ុនសែនឥឡូវប្រជាពលរដ្ឋអាចនឹងគេហៅថាគណៈបព្វជិជនអាចនឹងចាញ់បោកពលរដ្ឋវិញទេព្រោះដោយសារពលរដ្ឋយល់អំណោយហើយមិនបោះឆ្នោតឲ្យគណៈបព្វជិជននេះច្បាស់ណាលោកឆុនវៀនព្រោះ របបលោកហ៊ុនសែនតែងតែប្រើប្រជាពិធដ្ឋបោកប្រជាពលរដ្ឋជាង30ឆ្នាំមកដល់ថ្ងៃនេះ ហើយអំណោយរបស់លោកហ៊ុនសែនហ្នឹងមិនមែនអំណោយមកពីដូន តារបស់គាត់ទេគឺ បំផ្លាញព្រៃឈើទី1ទី2ពាក់ព័ន្ធនឹងការជំនួយបរទេសជំនួយបរទេសគេឲ្យទៅខ្មែរប៉ុន្តែហ៊ុនសែនយកទៅធ្វើផ្លូវនឹងដាក់ឈ្មោះហ៊ុនសែនយកទៅធ្វើសាលាដាក់ឈ្មោះហ៊ុនសែនយូរយូរទៅវាអត់មាន ឃើញអំណាចបរទេសដែលជួយទៅកម្ពុជាប៉ុន្តែយកឈ្មោះ ប្រជាពលរដ្ឋខ្មែរយកទៅដាក់ប្រចាំនៅនៅបរទេសប្រព័ន្ធតលតែមានឈ្មោះប្រជាពលរដ្ឋខ្មែរបានគេឲ្យគេមិនមែនឲ្យខ្ចីនេះឲ្យហ៊ុនសែនខ្ចីទេប៉ុន្តែហ៊ុនសែនយកជា ការលេសធ្វើថាគេឲ្យខ្លួនឯងយកទៅដាក់ឈ្មោះខ្លួនឯងឥឡូវយើងមើលយើងមកដល់សហរដ្ឋអាមេរិកមួយរយៈនេះយើងដែលឃើញโจไบเดนដែលទៅសម្ពោធផ្លូវទេដែលឃើញโจไบเดนទៅដើរសង់សាលារៀន ដើរធ្វើនេះធ្វើនោះទេដូចអត់មានទេលោកឈុនមានប៉ុន្តែនៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុនសែនដើរធ្វើប្រជាពិធដ្ឋបាទដើរធ្វើប្រជាពិធដ្ឋឥឡូវផ្លូវមួយដែលធ្វើថ្មីថ្មីនេះគឺចិនចិនអ្នកធ្វើក្រុមហ៊ុនចិនប៉ុន្តែគៀបកប្រជាពលរដ្ឋខ្មែរគៀបកយ៉ាងម៉េចបងប្អូនធ្វើកែជួយជួយ កម្ពុជា សំនួយជំនួយអត់សំណងហេតុអីបានធ្វើផ្លូវយកលុយធ្វើផ្លូវយកលុយផ្លូវរបឿនលឿន ដែលពីភ្នំពេញទៅកំពង់សោមណាយកទៅ12ដុល្លារមក12ដុល្លារហើយគេថាថោកទៀតលោកជនវៀនគេលើកថានៅសហរដ្ឋអាមេរិកថ្លៃជាងនឹងនៅប្រទេសផ្សេងផ្សេងថ្លៃជាងនឹងប៉ុន្តែនៅកម្ពុជាថោកជាងគេ ទៅបាទហើយហើយគាត់អាចគិតពីរឿងបញ្ហាតាកម្ពុជានឹងចំណូលបានប៉ុន្មានក្នុងមួយខែហើយប្រជាពលរដ្ឋរកបានប៉ុន្មានក្នុងមួយថ្ងៃគាត់អាចគិតទេណាតែនៅសហរដ្ឋអាមេរិក គេធ្វើការ1ម៉ោង20ដុល្លារ បាទ1ម៉ោង20ដុល្លារហើយកម្ពុជា ធ្វើមួយខែ200ដុល្លារ250ដុល្លារ300ចឹងណាហើយផ្លូវថ្លៃជីផ្លូវមើលទៅផ្លូវបាទបើបើតាមបើសិនបើអ្នកធ្វើការសំណង់គឺដូចជាមួយមួយថ្ងៃដូចជា10ដុល្លារឲ្យលោកម៉ៅបងបាទ10ដុល្លារ10ដុល្លារប៉ុន្តែស្មើគេ1ម៉ោងលោកបាទបាទហើយបាទធ្វើមួយថ្ងៃ10ដុល្លារប្រើកម្លាំងសុតប្រើកម្លាំងសុតណា ហើយឥឡូវយើងមើលការការអភិវឌ្ឍរបស់ហ៊ុនសែនហើយនឹងសេដ្ឋកិច្ចរបស់ហ៊ុនសែនឥឡូវការអភិវឌ្ឍរបស់លោកហ៊ុនសែនលែងហ៊ាននិយាយទេកាលមុន មានការទម្លាក់ថវិកាទៅភូមិឃុំដើម្បីអភិវឌ្ឍផ្លូវធ្វើផ្លូវណាតែឥឡូវបាត់ឈឹង ក្រោយពីរំលាយគណៈបកសង្គ្រោះជាតិអត់ឃើញទម្លាក់ថាវិការតាមឃុំសង្កាត់ដើម្បីអភិវឌ្ឍទេបាទអញ្ចឹង មានន័យថាហ៊ុនសែនដឹកនាំប្រទេសតែម្នាក់ឯងនេះស៊ីផុយមកស៊ីគេហៅស៊ីស្រួលស៊ីស្រួលស៊ីលាក់ទៀតធ្វើផ្លូវផ្លូវនឹងចំណាយ10000ដុល្លារឧទាហរណ៍ណាប៉ុន្តែស៊ី8000ឯងនៅសល់2000ទេទម្លាក់ទៅដល់ក្រោមស៊ីដល់អស់ដល់ធ្វើផ្លូវ យកកស៊ូទៅរៀបរៀបលើផ្លូវដូចអាហៅថានំកងណានំកងគេដាក់ស្ករណាជីមកផ្លិតប៉ើងអស់តាមខ្យល់កន្លែងខ្លះគេខ្យល់ប៉ើងកស៊ូអញ្ចឹងបានជាប្រទេសកម្ពុជាយើងក្រោមការដឹកនាំសម្ដេចដាច់ចៅហ្នឹងសម្ដេចដាច់ចៅលែងដៅដាច់ជួហៅដាច់ចៅហើយដឹកនាំ30 40ឆ្នាំប្រជាពលរដ្ឋកាន់តែក្រីក្រច្រើនប្រជាពលរដ្ឋកាន់តែចំណាក់ស្រុកច្រើន បាត់សម្បត្តិធម្មជាតិអស់លីងភ្នំហៅតាណាបាត់អស់ភ្នំជើកាច់នឹងហៅតាណាទេបឹងជុំវិញក្រុងភ្នំពេញលុបអស់នឹងហៅតាណាដែរទេបែរហៅទៅស្រុកយួនតែម្ដងហើយព្រៃព្រៃប្រទេសកម្ពុជាកាលមុន73%បងប្អូនហើយឥឡូវនៅប្រមាណភាគរយបងប្អូនជួយប្រាប់ផងអ្នកដែលនៅខេត្តឆ្ងាយឆ្ងាយដោយរតនគិរីមណ្ឌលគិរីកចេះស្ទឹងត្រែងមកជួរហ្នឹងព្រៃច្រើនសួរឥឡូវកាលពីមុន ផ្ទៃដីនៃប្រទេសកម្ពុជាព្រៃឈើ73%តើឥឡូវនៅប្រមាណហើយសើនឹង10%មិនដល់ទេបងប្អូនហើយសัตว์ព្រៃកាលពីចំនួនមុនមិនខ្វះទេឲ្យតែយប់ឡើងគឺភ័យខ្លាចសัตว์ស៊ីទេមនុស្សតែឥឡូវនេះកុំថាឡើយសัตว์កុំថាឡើយអ្វីដែលនៅក្នុងទឹក ដូចជាត្រីឬអីអត់ទាំងអស់ហើយកាលពីមុនចាស់ពីដើមថាត្រីចិញ្ចឹមមនុស្សតែឥឡូវនេះមនុស្សចិញ្ចឹមត្រីឥឡូវអ្នកចិញ្ចឹមត្រី ថានេះនោះស្លាប់បាត់ហើយអ្នកចិញ្ចឹមត្រីណាថាចិញ្ចឹមត្រីគុំតែមានយួនចិញ្ចឹមត្រីមិនអីមិនមិន មានអីស៊ីឯខ្មែរណាឥឡូវចេះរយចេះរយបងប្អូនអញ្ចឹងបងប្អូន គិតមើលទៅ ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែន ហើយមិនមែនហើយគាត់តែងតែលើកថាថែមតែកូនគាត់ថាគាត់ជាប់ឆ្នោតនេះមិនមែនគាត់ឡើងមកដោយគ្មានពលរដ្ឋគ្រប់គ្រងទេពលរដ្ឋគ្រប់គ្រងគាត់85% ហើយចូលភ័យស្អីគ្រាន់តែភ្លើងទៀនគ្រាន់តែដើរធ្វើសកម្មភាពនយោបាយដែលមានច្បាប់រដ្ឋធម្មនុញ្ញចែងហើយសួរភ័យស្អីបើខ្លួនឯងថាចំណាប់អ្នកគ្រប់គ្រង85%ខ្លាចស្អី15%ទុកឲ្យភ្លើងទៀនទៅអញ្ចឹងអត់ហ៊ានទៀតថាខ្លាចទៀតអញ្ចឹងមានន័យថាក្រមហ៊ុនសែននេះបោកទាំងអស់បងប្អូនបោក ប្រជាពលរដ្ឋខ្មែរ បោកទាំងបរទេសបោកទាំង អាមន្ត្រីរបស់គាត់ទេណាឥឡូវកំពុងតែបោកកំពុងតែរស៊ីអុកញ៉ាប្រហែល3 4នាក់ទៀតដើម្បីយកលុយមកសាររដ្ឋអាមេរិកបាទបាទបាទអរគុណលោកម៉ៅបលឲ្យបានបកស្រាយឲ្យបានគេហៅថាមានទិយោបល់យ៉ាងច្រើនហើយឈ្មោះគុលដួងគាត់ថាខ្មែរគ្រប់រូបពេលនេះគឺត្រូវតែរួបរวมតាមរយៈភ្លើងទៀនកុំឲ្យស្ដាយក្រោយវាពិតប្រកបមែនទេបងវាពិតប្រកបហើយព្រោះយើងឱកាសហ្នឹងវាវាខ្លីមែនទេលោកម៉ៅបងខ្លីមែនទេហើយខ្ញុំឃើញមួយទៀតបងប្អូនដែល អឺគណៈបកភ្លឹងទៀនណាគេគម្រាមមួយទៀតគេគម្រាមដែលធ្ងន់មួយទៀតណាលោកម៉ៅបលគេគម្រាមមិនអោយទំនាក់ទំនងជាមួយអ្នកក្រៅប្រទេសទោះបីខ្មែរក៏ដោយគេមិនអោយទំនាក់ទំនងអ្នកក្រៅប្រទេសទេអញ្ចឹងបើសិនជាគណៈបកភ្លើងទៀនបើខ្ញុំចង់និយាយទៅណាលោកម៉ៅបលខ្ញុំគ្រាន់តែបើគណៈបកភ្លើងទៀននៅក្នុងប្រទេសកម្ពុជាមិនមានទំនាក់ទំនងនៅក្រៅប្រទេសបានមិនអោយទំនាក់ទំនងនៅក្រៅប្រទេសបានចុះគណៈបកប្រជាជននិយាយគិតយ៉ាងម៉េចគណៈបព្វជិជនមិនមែនតែតំណាក់តំណងជាមួយនឹង គេហៅថាខ្មែរនៅក្រៅប្រទេសទេគឺទៅបង្កើតសាខាគណៈបព្វជននៅក្រៅប្រទេសទៀតព្រោះដូចជានៅប្រទេសថៃប្រទេសថៃនឹងគឺឥឡូវនេះស្ទងទូតទាំងអីនោះគឺទៅរៀបចំបង្កើតសាខាគណៈបព្វជននៅតាមទូតថៃអឺខេត្តខេត្តថៃនៅក្នុងប្រទេសថៃអញ្ចឹងអានឹងមិនខុសហើយឥឡូវគណៈបព្វជននៅសហរដ្ឋអាមេរិកគណៈបព្វជននៅប្រទេសអូស្ត្រាលីអីហ្នឹងសុទ្ធតែមានតំណែងជាមួយគណៈបព្វជនទាំងអស់ សួរថាតើវាខុសគ្នាយ៉ាងម៉េចមូលហេតុអីខ្លួនឯងទំនាក់ទំនងបានហើយគណៈបកផ្សេងពីទំនងមិនបានចុះគម្រាមគេបាទគម្រាមគេអាហ្នឹងបាទចរិតហើយជរាបសួរពូសិដ្ឋាឋានផងដែរចោះយន្តគ្រប់ត្រូលហ៊ុនសែនបាទត្រឹមត្រូវពូអឺមានបងប្អូនយើងខមមិនច្រើនមែនទែនចាំបន្តិចទៀតខ្ញុំនឹងអានខមមិនបងប្អូនបន្តទៀតហើយយើងឃើញថា សារដែលគម្រាមកំហែងហ្នឹងគឺវាធ្ងន់ធ្ងរពេកអាហ្នឹងវាធ្ងន់ធ្ងរដោយសារតែគណៈបកភ្លឹងទៀនហ្នឹងវាយើងដឹងស្រាប់ហើយថាមានការគ្រប់គ្រងច្រើនឥឡូវខ្ញុំងាកបន្តិចដោយសារតែលោកម៉ៅបុលបានបកស្រាយពាក់ព័ន្ធនឹងច្រើនដែរហើយខ្ញុំចង់លើកធានបទមួយ ដែលលោកហ៊ុនម៉ាណែតហ្នឹងបាន លើកឡើងថាឪពុកដែលឪពុកខ្លួនណាដឹកនាំប្រទេសកម្ពុជាឥឡូវមានការគោរពសិទ្ធិ មនុស្សហើយមានមិនត្រឹមតែប៉ុណ្្នឹងទេជាងមានការគោរពអ្នកសារព័ត៌មានឲ្យតម្លៃការពារអ្នកសារព័ត៌មានអីជាដើមនេះហ៊ុនម៉ាណែតលើកឡើងណាតើវាវាពិតប្រកបដោយការលើកឡើងរបស់ហ៊ុនម៉ាណែតឬក៏យ៉ាងម៉េចលោកម៉ៅបងពួកខ្ញុំភាពជាក់ស្ដែងអ្នកសារព័ត៌មានវាត្រូវឲ្យគោរពតែសារព័ត៌មានគណៈបព្វជិជន បាទប៉ុន្តែបើគណៈព័ត៌មានណាដែលហ៊ាន អឺគេហៅថានិយាយការពិតគឺត្រូវបានគេបំផ្លាញឲ្យស្ដាំលោកម៉ៅបងនេះលោកហ៊ុនម៉ាណែតលើកឡើងពីបញ្ហាហ្នឹងពាក់ព័ន្ធនឹងការការការគោរពអីឲ្យតម្លៃសារព័ត៌មានឲ្យតម្លៃសង្គមស៊ីវិលឲ្យតម្លៃពលរដ្ឋឥឡូវយើងថែមចឹងទៀតចុះគេនិយាយតែរឿងសារព័ត៌មានតែយើងមិនថែមទៀតទេពាក់ព័ន្ធឥឡូវយើងមើលតើតើការគោរពរបស់ហ៊ុនម៉ាណែតនិយាយឲ្យឪពុករបស់ខ្លួននិយាយរាល់ដងទាំងអស់និយាយថា ឲ្យគណៈបកនយោបាយមានសិទ្ធិធ្វើសកម្មភាព នយោបាយបានគ្រប់ទីកន្លែងទាំងអស់កន្លែងណាគណៈបកប្រជាជនលើកបានគណៈបកផ្សេងក៏ទៅលើកផ្លាកបានដែរហើយមានការជួបជុំបានដែរសួរថាតើសម្ដីរបស់លោកហ៊ុនសែន ហើយសម្ដីរបស់ហ៊ុនម៉ាណែតនឹងដូចទេដូចទេវាផ្ទុយវាផ្ទុយដូចមេឃនឹងដីបងប្អូនដូចមេឃនឹងដីឥឡូវយើងមើលបាទហ៊ុនសែនគណៈបកប្រជាជន ដើរចែកអំណាចតាមចិត្ត តើប៉ាផ្សេងដែលចែកអំណាចបានទេប៉ាផ្សេងដែលជួបបានទេអត់បានទេសំបីតែចង់និយាយពីបញ្ហាពាក់ព័ន្ធនឹងបងប្អូននៅក្រៅប្រទេសក្រុមហ៊ុនសែនខាត់ដែរហាមខាត់ដែរសួរថាឈឺចាប់ទេបងប្អូនហើយហ៊ុនសែននិយាយនឹងតើត្រូវទេហ៊ុនម៉ាណែតនិយាយត្រូវទេផ្ទុយទាំងអស់ផ្ទុយយ៉ាងម៉េចបើខ្លួនឯងធ្វើបានតែគេ ធ្វើអត់បានទេឥឡូវហ៊ុនសែនចង់ធ្វើអីបានតាមចិត្តទាំងអស់ចង់ធ្វើផ្ជុះភ្លៀងចង់ជូបនរណា ចង់ឲ្យទឹកដីទៅចិនចង់ឲ្យទឹកដីទៅយួនចង់ឲ្យប្រៃទៅយួនចង់ឲ្យប្រៃទៅចិនចង់ឲ្យវិនិយោគគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាក៏ហ៊ុនសែនឲ្យបានដែរតែប្រជាពលរដ្ឋចង់ជួបជុំមិនបានទេហេតុអីបងប្អូនហេតុអីទេភ័យខ្លាចភ័យព្រោះខ្លួនឯងប្រព្រឹត្តអាក្រក់ច្រើនពេកទាំងពីអតីតកាលរហូតមកដល់ឥឡូវនេះហ៊ុនសែនប្រព្រឹត្តអាក្រក់ច្រើនណាស់ អត់ដែលរៀងកែខ្លួនទេអត់កែទេអញ្ចឹងមានតែបងប្អូន រួមគ្នាចូលរួមជាមួយនឹងគណៈបកភ្លើងទៀនដើម្បីផ្លាស់ប្ដូរនៅថ្ងៃទី5ខែ6ខាងមុខនេះដើម្បីឲ្យក្រុមហ៊ុនសែនដឹងថាខ្លួនឯងលែងមានគេគ្រប់គ្រងហើយខ្លួនឯងអស់អស់ចកោមហើយហ៊ុនសែនលែងមានចកោមខំទៀតហើយឥឡូវកាលពីមុនខំបាន តែឥឡូវខំលែងកើតហើយបើដើរត្រឹកត្រឹក ហើយកូនគាត់ក៏មានវិណាគ្រប់ត្រដែរអញ្ចឹងបងប្អូនក្រុមហ៊ុនសែននិយាយផ្ទុយទាំងអស់បាទលោកម៉ៅបុលបើតាម សម្ដីរបស់លោកអឺហ៊ុនសែនកន្លងទៅយើងឃើញថាយើងឃើញថាអាសាគម្រាមរបស់គាត់មួយទៀតហ្នឹងគឺគម្រាមជាបរដ្ឋហ្នឹងគឺគាត់នឹងកាន់អំណាចរយៈពេល10ឆ្នាំបន្តទៅទៀតអីជាដើមហើយនឹងកែរົບយុទ្ធធរ ជូនពលរដ្ឋអីជាដើមអានឹងសាររបស់គាត់នឹងវាជាសារប្រជាបឋមទេលោកម៉ៅបុលហើយមួយទៀតខ្ញុំចង់ងាកមកមិញលោកម៉ៅបុលខ្ញុំគិតថាអឺនៅពេលដែលលោកហ៊ុនម៉ាណែតនិយាយពីរឿងថាការពៀអ្នកសារព័ត៌មានអីជាដើមអានឹងគឺដូចមិនខុសអ្វីពីលោកហ៊ុនសែនតែនិយាយទេអានឹងអាចគេហៅថាឪពុកនិងកូននឹងវាដូចជាមនុស្សតែមួយឬក៏យ៉ាងម៉េចបងនេះច្បាស់ណាលោកឈុនវៀននិយាយភាសាដូចជាគេហៅថាដូច គាត់ថានិយាយបាក់ដៃក្នុងដៃសញ្ញេដៃលោកជើងក្រុមហ៊ុនសែនអញ្ចឹងរាល់មន្ត្រីរបស់លោកហ៊ុនសែនមិនថាហ៊ុនម៉ាណែតមិនថាហ៊ុនសែនទេមន្ត្រីរបស់លោកហ៊ុនសែនទាំងអស់អត់មានការពិតទេធ្វើអីក៏ដោយគឺផ្ទុយទាំងអស់ឥឡូវយើងពាក់ព័ន្ធកាកថាការគោរពសារព័ត៌មានមកដល់ថ្ងៃនេះសារព័ត៌មានរបស់បច្ចុអាស៊ីសេរីមិនទាន់ឲ្យ មិនទាន់ឲ្យប៉ាសពតគ្នាវិញចាប់គេដាក់គុក មួយឆ្នាំ ជាងចិត្ត2ឆ្នាំហើយដល់ឡើងមកវិញឥឡូវតែប៉ាសពតឲ្យគ្នាបងសួរថាឥឡូវគ្រប់ទេគ្រប់សារព័ត៌មានទេហើយសារព័ត៌មានជាច្រើនត្រូវក្រមមន្ត្រីហ៊ុនសែនហ្នឹងវាយដំចំធាក់មានវាយដំចំធាក់ឲ្យជាប់គុកមានមន្ត្រីក្រមហ៊ុនសែនណាអញ្ចឹងបានន័យថា និយាយផ្ទុយពីការពិតរបស់កម្ពុជាអញ្ចឹងបានរបបនឹងជារបបមួយខ្មៅងងឹតបិទបាំងដោយក្រមហ៊ុនសែនណាបិទបាំងដោយក្រមហ៊ុនសែន ចឹងបានជាពួកយើង ចេះតែកកាយចេះតែបើកចេះតែវើចដោយបណ្ឌិតកែមលីថាគាត់ជាអ្នករូតវាំងននអ្នករូតវាំងននត្រូវហ៊ុនសែនហក់ខំទៀតអញ្ចឹងបានខំសម្លាប់គាត់ហ្នឹងគាត់គ្រាន់តែអ្នករូតវាំងននសង្គមរូតវាំងននខ្មៅនៃរបបហ៊ុនសែនត្រូវក្រុមហ៊ុនសែនសម្លាប់ចោលអញ្ចឹងមានន័យថាផ្ទុយលោកជុនវៀនការនិយាយរបស់ក្រុមហ៊ុនសែននិងបពពួកហ៊ុនសែនពិសេសត្រកូលហ៊ុន គឺសេរ៉ូនិយាយផ្ទុយនិយាយថាទៅកើតប៉ុន្តែជើងនិយាយថាទៅត្បូងប៉ុន្តែលិចនេះហើយបានន័យថាលោកហ៊ុនសែនហើយនឹងកូនក៏ដូចជាបពពួករបស់លោកហ៊ុនសែនពុំដែលនិយាយអ្វីការពិតឲ្យពលរដ្ឋសុបាយចិត្តឲ្យពលរដ្ឋមានសង្ឃឹមទេអត់ដែលមានសង្ឃឹមជាមួយនឹងហ៊ុនសែនទេអញ្ចឹងបានជាគេធ្វើប្រជាពិធដ្ឋពាក់ព័ន្ធនឹងមកទឹកដីសហរដ្ឋអាមេរិកចឹងដែរគេលើកវាយផ្លែព្រាម ថានៅសហរដ្ឋអាមេរិកមាន ពលរដ្ឋតែគ្រប់គ្រងគេចិត្ត1000នាក់សួរថាបងប្អូនជឿទេលោកជនវៀនជឿទេជឿថាមកគ្រប់គ្រងហ៊ុនសែនជាង1000នាក់ទេខ្ញុំថាអត់មានទេចង់ភ្នាល់ចង់ភ្នាល់កោតងោកុំខ្លាចទេបាទលោកលោកម៉ៅបលយើងអញ្ចឹងយើងចូលដល់ប្រធានបទទី2ទៅដោយសារលោកម៉ៅបលជ្រាបជ្រាបនៅព័ត៌មានពាក់ព័ន្ធនឹងការមកកាន់ទឹកដីសហរដ្ឋអាមេរិករបស់លោកហ៊ុនសែនណាអញ្ចឹងយើងយើងមើលឃើញថាឥឡូវនេះនៅ ក្នុងសហរដ្ឋអាមេរិកហ្នឹងគឺឃើញគេបានរៀបចំជាក្រុមក្រុមមួយមួយ ក្រុមមួយក្រុម4 5នាក់4 5នាក់អីថ្លែងសារគ្រប់គ្រងលោកហ៊ុនសែនថ្លែងសារគ្រប់គ្រងនឹងទទួលលោកហ៊ុនសែនហើយនឹងការរៀបចំគេហៅថាស្វាគមន៍លោកហ៊ុនសែនអីជាដើមប៉ុន្តែបងប្អូនត្រូវចាំថាការរៀបចំការរៀបចំរបស់លោកហ៊ុនសែនមិនមែនជាការរៀបចំដោយសេចក្តីចិត្តទេព្រោះនៅក្នុងសហរដ្ឋអាមេរិកនេះ អត់មានពលរដ្ឋណា ដែលស្ម័គ្រចិត្តទៅគ្រប់គ្រងលោកហ៊ុនសែន ដោយមិនមានការ មិនហ៊ានគេហៅថាហ៊ានលះបង់នៅពេលវេលានៃការងាររបស់ខ្លួនទេទាល់តែរបបលោកហ៊ុនសែន ឬក៏លោកហ៊ុនសែនផ្ទាល់ឬក៏យកលុយជាតិនឹងមកជួលពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនេះដើម្បីឲ្យទៅជួបខ្លួនព្រោះចំណាយលុយច្រើនណាស់មកជួលនៅសហរដ្ឋអាមេរិកព្រោះអ្នកធ្វើការនៅសហរដ្ឋអាមេរិកមួយថ្ងៃអាចបានយ៉ាងតិច ពី200ដុល្លារទៅ300ដុល្លារនោះក្នុងមួយថ្ងៃអញ្ចឹងបើសិនជាទៅជួល ទៅ ត្រៃធ្វើ ដំណើរផងជួលថ្លៃនៅឆ្នាក់ទៅផងម្នាក់មិនតិចជា500ដុល្លារទេម្នាក់ក្នុងមិនតិចជាង500ដុល្លារអញ្ចឹងម្នាក់500ដុល្លារគុណទៅ10នាក់ស្មើប្រមាណ100នាក់ស្មើប្រមាណបើបើនិយាយប្រហែលលោកម៉ៅបងនិយាយមិញថា1000នាក់បងប្អូន1000នាក់ត្រូវទៅចំណាយលុយជាតិអស់ប៉ុន្មានដើម្បីទៅគ្រប់គ្រងលោកហ៊ុនសែនអញ្ចឹងអានឹងយើងមើលយើងមើលថាអឺ ការទិញទឹកចិត្តអ្នកនៅអាមេរិកដើម្បីទៅគ្រប់គ្រងប៉ុន្តែខ្ញុំជឿជាក់ថាអ្នកនៅអាមេរិកមិនហ៊ានចេញមុខទៅឈរគ្រប់គ្រងលោកហ៊ុនសែននៅ Washington DC ទេនឹងអាចទៅរៀបចំជាកន្លែងបន្ទប់ណាមួយដើម្បីទៅជួបបាទរៀបចំស្ងាត់ស្ងាត់បាទបាទជឿអញ្ចឹងព្រោះយើងឃើញថាការដែលអ្នកដែលស្ម័គ្រចិត្តពិតប្រកបគឺយើងនឹងដឹងថាអ្នកដែលទៅចូលរួមបាតកម្មពិតប្រកបនៅ Washington DC នៅថ្ងៃ ទី12ខាងមុខនេះ ព្រោះអ្នកនឹងសុទ្ធតែលះបង់ទាំងអស់លះបង់ទាំងពីពេលវេលាថវិកាផ្ទាល់ខ្លួនហើយការងារឃើញទេហើយនឹងគេហៅថាលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តគឺលះបង់ទាំងអស់ដើម្បីទៅបដកម្មប្រឆាំងលោកហ៊ុនសែនហើយក្នុងនោះផងដែរនឹងអាចមានប្រទេសផ្សេងផ្សេងក៏ចូលរួមបាតកម្មដែរបើក្នុងនោះគឺគេត្រៀមខ្លួន បាតកម្មប្រឆាំងលោកហ៊ុនសែនខ្លាំងដែរលោកម៉ៅបុលអានេះយើងមើលឃើញអញ្ចឹងយើងមើលឃើញថាដំណើររបស់លោកហ៊ុនសែន មកកាន់ទឹកដីសហរដ្ឋអាមេរិកនេះ តែនឹងទទួលបានអ្វីត្រឡប់ទៅវិញហើយលោកហ៊ុនសែននឹងទទួលជោគជ័យឬក៏លោកហ៊ុនសែននឹងអាចនឹងបាក់មុខនៅសហរដ្ឋអាមេរិកនេះបាទអឺលោកឈុនវៀតខ្ញុំមើលឃើញទៅប្រហែលជាមកដល់នេះបែរជូចចត់ហើយហើយដល់ទៅវិញបែរជាមុខមុខខ្មៅណាមុខខ្មៅប៉ុន្តែផ្ដាំលោកហ៊ុនសែនហើយបើមកសហរដ្ឋអាមេរិកហើយបើមកដល់នេះត្រូវគេបាតកម្មកុំទៅវិញទៅចាប់ពលរដ្ឋខ្លួនឯងដាក់គុកទៅចាប់ប្រកាន់គេដាក់គុកបាទលេងលេងកំខឹងបើខឹងកំលេងបាទ អញ្ចឹងបាទអាចតែលោកម៉ែបុលអាចអាចអាចអាចនឹងខឹងថាខឹងគោវេអតិលោកម៉ែបុលគេថាភាសាខឹងគោវេអតិខឹងអ្នកនៅអាមេរិកបាតកម្មត្រឡប់ទៅវិញទៅធ្វើបាបពលរដ្ឋខ្មែរនៅក្នុងស្រុកអឺនេះច្បាស់ណាស់លោកជុនវៀនប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកក៏គេដឹងច្បាស់ដែរគេថាគេលែងខ្លាចហើយព្រោះពេលវេលាបោះឆ្នោតចិត្តមកដល់ហើយអញ្ចឹងហ៊ុនសែនមកទីនេះទៅវិញនឹងគេហៅថា អស់កម្លាំងកលីងណាបើមកនេះគេឲ្យដីដើរទេបងប្អូនគេមិនមែនឲ្យដើរតាមចិត្តទេមកចូលរុនក្តាមចូលរូងក្តោយទេមិនមែនមកដើរចងេងចងាងដូចនៅកម្ពុជាទេអញ្ចឹងបងប្អូនហើយអ្នកទៅទទួលហ្នឹងគឺជាអ្នកដែលខ្ញុំជឿថាភ័យបើមិនភ័យទេមិនពាក់ម៉ាស់ទេទៅនឹងសត្វពាក់ម៉ាស់ពាក់ម៉ាស់ឲ្យឃ្លុំចិត្តចិត្តទៀតហើយហើយឲ្យសើចស្រែកជ័យយោសម្ដេចក្លេកមើលក្រោយទៀតឲ្យសើច ជាយោសម្ដេចជាយោសម្ដេចទៅដល់អត់មានមនុស្សទៅទេម្នាក់ឯងអញ្ចឹងពួកយើងអត់ខ្លាចទេហើយថា បើសិនជាអ្នកចិត្តសឿងទៅមែនណាទៅការពារហ៊ុនសែនមែនណាចុះទៅការពារគួរតែកំពាក់ម៉ាស់ដើម្បីបង្ហាញមុខប្រាប់ជូបៃដិនថានេះខ្ញុំគ្រប់គ្រងរបបជួនផ្ដាច់ការមកដល់ទឹកដីសហរដ្ឋអាមេរិកហើយឥឡូវនេះ ទៅគ្រប់ត្រជួនប្រជាការទៀតឥឡូវចំណាំមុខទុកឲ្យហើយហើយបងប្អូននៅស្រុកខ្មែរជួយមើលទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនៅនេះគេមានសេចក្តីថ្លៃថ្នូរណាស់ព្រោះលុយមិនអាចទិញគេបានទេព្រោះលុយគេមានហើយ សិទ្ធិសេរីភាពគេមានហើយអ្វីអ្វីគេមានហើយហើយសួរហេតុអីទៅអោនក្បាលជាមួយហ៊ុនសែនអ្នកទៅអោនក្បាលជាមួយហ៊ុនសែនសិតតែពួកកម្មាភិបាលខ្មែរក្រហមអតីតណាអតីតកាលឲ្យជាប់កំអែលហើយនឹងពូជចម្បោបាទ ហើយមកសង្ងំស៊ីលុយសហរដ្ឋអាមេរិកនេះចឹងយើងទៅបង្ហាញមុខឲ្យ ដឹងចឹងបើអ្នកដែលសឿងមែនទៅកំពាក់ម៉ាស់ស្នុកថតឲ្យច្បាស់ព្រោះកាមេរ៉ាច្បាស់ច្បាស់ណាសម័យនេះណាមិនសម័យ79សម័យប៉ុលពតជ័យយោជ័យយោណាមកដល់នេះដឹងឲ្យច្បាស់ហើយអញ្ចឹងបងប្អូនជុំជាតិខ្មែរ ហើយខ្ញុំជឿថាมันមានអ្នកទៅគ្រប់គ្រងហ៊ុនសែនទេ បើ ទៅទៅទាំងភ័យអ្នកទៅ ទាំងភ័យតែពួកយើងខ្ញុំអត់ភ័យទេពួកយើងខ្ញុំនឹងទៅបាទដោយសบายចិត្តហើយអត់មានពាក់ម៉ាឲ្យបងប្អូនបាំងទេមិនបាំងទេទៅថតមុខនឹងលើកដៃខ្លាំងទេព្រោះចង់ជួបហ៊ុនសែនណាព្រោះហើយអ្នកទៅទទួលហ៊ុនសែនថាប្រទេសកម្ពុជាមានសន្តិភាព មានការរីកចម្រើន មាន ប្រជាតៃមាន សិទ្ធិសេរីភាពហើយសួរថាអ្នក និយាយនឹងតើអ្នកនៅឈើនៅទឹកដីណាបាទបើអ្នកឈើនៅស្រុកខ្មែរនឹងអូខេប៉ុន្តែអ្នកឈើនៅទឹកដីសហរដ្ឋអាមេរិកកុំនិយាយភាសាកម្ពុជា មានសន្តិភាពមានប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សកុំនិយាយបើមានគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យមែនមិនខ្ញុំមកដល់សហរដ្ឋអាមេរិកទេ ពួកក្រុមហ៊ុនសែនចាប់ធ្វើបាបធ្វើទុកបុកម្នេញពួកខ្ញុំដែលដល់ថៃឯនៅតែតាមចាប់ទៀតនៅតាមចាប់ ឥឡូវជាប់គុកនៅស្រុកស្រុកខ្មែរ4នាក់គ្នាខ្ញុំមកដល់ថៃលោកចាំអត់មានសន្តិភាពទេបាទបាទលោកម៉ៅបុលគេតាមចាប់នឹងលោកហ៊ុនសែនថាចាប់នឹងធ្វើចាប់ពួកក្បត់ជាតិប៉ុន្តែបើសិនជាក្បត់ជាតិនៅលើពិភពលោកឲ្យតែប្រទេសណាដែលមានការគេហៅថាក្បត់ជាតិឬក៏ក្បត់អក្រិតអីមួយវាប្រទេសផ្សេងៗគេនឹងចាប់បញ្ជូនឬក៏ឬក៏គេចាប់ ខ្លួននឹងទៅឲ្យញាធោនឹងវិញប៉ុន្តែបែបមូលហេតុអីបានសហរដ្ឋអាមេរិកទទួលយកឈ្មោះដែលលោកហ៊ុនសែនថាក្បត់ជាតិទៅវិញលោកម៉ែអញ្ចឹងបានជាខ្ញុំនិយាយឲ្យលើកកន្លងមកលោកឈុនវៀនពាក់ព័ន្ធលោកហ៊ុនសែននិយាយថាពួកយើងក្បត់ជាតិមានន័យថាពួកយើងនឹងស្រឡាញ់ជាតិហើយពួកយើងនឹងប្រជាបតៃហើយពួកយើង មានការគោរពសិទ្ធិមនុស្សហើយអញ្ចឹងវាផ្ទុយតែហ៊ុនសែនចោទយើងក្បត់ជាតិមានតែហ៊ុនសែនទេដែលក្បត់ជាតិយើងនឹងអ្នកស្នេហាជាតិបាទ ចឹងវាផ្ទុយហើយលោកហ៊ុនសែនចង្អុលយើងដែរឯងហែងក្បត់ជាតិប៉ុន្តែដៃ4មកគាត់វិញដៃ4មកគាត់វិញអញ្ចឹងមានន័យថាហ៊ុនសែនក្បត់ជាតិយើងចង្អុលគាត់ទាំង5តែហ៊ុនសែនក្បត់ជាតិអត់មានចង្អុលចង្អុលអុលដៃមួយមានន័យថាយើង4មកយើងអញ្ចឹងហ៊ុនសែនផ្ទុយបងប្អូនហ៊ុនសែនក្បត់ជាតិទេប៉ិនចង្អុលពួកខ្ញុំថាក្បត់ជាតិប៉ុន្តែចង្អុលតែដៃមួយទេប៉ិនចូលគាត់4មកវិញ ចឹងមានន័យថាប្រទេសកម្ពុជាបើសិនដល់ថ្ងៃនេះនៅមានប្រជាបតៃនៅមានអាសន្តិភាពដែលលោកហ៊ុនសែនតែនិយាយលោកឈុនវៀនខ្ញុំតែងតែឮតែលោកហ៊ុនសែនទៅប្រជុំទីណាក៏ដោយហើយឥឡូវចេញគម្រាមទៀតការពារសន្តិភាពគ្មានឲ្យអ្នកណាមកបំផ្លាញសន្តិភាពទេចុះ ពីណាទៅបំផ្លាញសន្តិភាពគេចង់ឲ្យបាន ប្រជាធិបតេយ្យតើនៅក្នុងប្រទេសកម្ពុជា គេមិនមែនទៅបំផ្លាញសន្តិភាពដោយលោកហ៊ុនសែននិយាយទេលោកហ៊ុនសែនទេអ្នកបំផ្លាញសន្តិភាពព្រោះគាត់ចាប់ចងពួកយើងបំផ្លាញសន្តិភាពហើយគាត់ធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្លួនឯងបំផ្លាញសន្តិភាពហើយអញ្ចឹងគាត់និយាយផ្ទុយហើយសន្តិភាពដែលលោកហ៊ុនសែននិយាយសន្តិភាពនិយាយតែមាត់ទេប៉ុន្តែភ្នែកឆ្វេងស្ដាំឆ្វេងស្ដាំ សន្តិភាពដើរមកផ្លែតក្នុងក្រុងភ្នំពេញ ជីម៉ូតូផ្លែតក្រុងភ្នំពេញម៉ោង9 10យប់ហ៎បំបែកក្បាលលើសន្តិភាពរបស់គេហ្នឹងអញ្ចឹងមានន័យថាប្រទេសកម្ពុជា បើមានសន្តិភាពមែនណាមែនហ៊ុនសែនចុះទៅណាមាន អង្គរៈរាប់រយអ្នកទៅទេបងប្អូនអញ្ចឹងឥឡូវយើងមើលតើសន្តិភាពទេ មានតែសន្តិភាពបាទឥឡូវដូចជាប្រកាន់អង្គរៈកាន់តែច្រើនទេលោកម៉ៅវល់សន្តិភាពហ្នឹងសន្តិភាពកាន់តែរើសប្រទេសអង្គរៈកាន់តែច្រើនចឹងសន្តិភាពដែរទេបងប្អូនឥឡូវគ្រាន់តែមើលបាទចំណុចហ្នឹងបងប្អូនដឹងហើយបើសន្តិភាពមែន យើងដើរទៅណាអត់មានភ័យយើងដើរទៅណាសបាយកក្រឹកកក្រែងអត់មានភ័យបាទតែឥឡូវនេះហ៊ុនសែនកាន់តែរើសកម្លាំងការពារសន្តិភាពការពារហ៊ុនសែននឹងមិនការពារសន្តិភាពទេបាទអរគុណអរគុណលោកម៉ៅបុលមែនទេដែលបានបកស្រាយយ៉ាងខ្វះខ្វាយហើយពិសេសលោកម៉ៅបុលថាសន្តិភាពហ្នឹងគឺដូចជា សន្តិភាពរបស់ហ៊ុនសែននៅទៅណាដាក់កម្លាំងកាន់ច្រើនកាន់តែគេហៅថាកាន់តែខ្លាំងប៉ុន្តែបើសន្តិភាពនៅស្រុកគេសន្តិភាពស្រុកគេគេដើរមិនចាំបាច់ដាក់កម្លាំងផងគេដាក់តែកាមេរ៉ាហើយគេទៅធ្វើការអីផ្សេងបានគេអានេះគេថាសន្តិភាពនៅក្នុងប្រទេសកម្ពុជានៅតាមផ្លូវចរាចរណ៍សិតតែសិតតាប៉ូលីសឈើផ្លុំហូរមាត់ជ្រែកជ្រួចនឹងសន្តិភាពគេប៉ុន្តែយើងនៅសាររដ្ឋអាមេរិកយើងមកសាររដ្ឋអាមេរិក អត់ដែលឃើញប៉ូលីសមួយដែរទេយើងជិះប្រហែល3ខែយើងដែលឃើញប៉ូលីសមានតលតែមាន បញ្ហា បានគេមកដោះស្រាយតែនៅកម្ពុជាជិះតែមកផ្លូវឃើញហើយសន្តិភាពគេហ្នឹងផ្លុំច្រែកជ្រែកជ្រែកជ្រែកលុយសន្តិភាពលុយបាទបាទអរគុណលោកម៉ៅបុលហើយដូចបងស្រីគ្រីស្ទីណាគាត់ថាគ្រីស្ទីណាកងគាត់ថាគាត់ថា សន្តិភាពម៉ែវានេះគាត់និយាយអញ្ចឹងព្រោះអាហ្នឹងឥឡូវជាងងាកមកនៅសហរដ្ឋអាមេរិកវិញ ឥឡូវនេះលោកម៉ៅបុលយើងឃើញថាអ្នក នៅអាមេរិកដូចតែគ្រប់គ្រងគណៈបកប្រជាជនណាហាក់បីដូចជាធ្វើអីលឹបលោលឹបលៀមអត់លាក់លៀមអត់មាន ការបញ្ចេញជាសាធារណៈទេពិសេសគឺ មិនហ៊ានជួបហ្មងមិនហ៊ានជួបយើងឬក៏មិនហ៊ានជួបសកម្មជនរបស់គណៈបកសង្គ្រោះជាតិឬក៏អ្នកប្រជាធិបតេយ្យអីជាជាគេថាជាជា ជាបើកចំហទេប៉ុន្តែខ្ញុំឃើញថាមូលហេតុអីបានជាពួកគាត់នឹងធ្វើអ្វីលាក់លៀមមកគ្រប់គ្រងលោកហ៊ុនសែនមែនប៉ុន្តែគ្រប់គ្រងដោយរបៀបហៅថាគ្រប់គ្រងក្នុងមុងអត់ហ៊ានបញ្ចេញមកក្រៅនឹងមូលហេតុអីទៅលោកម៉ែបុលនេះច្បាស់ថាគាត់ឃើញពួកយើងគាត់ភ័យភ័យដោយសារពួកយើងនៅក្នុងប្រទេសកម្ពុជាដឹងហើយប៉ុន្តែគាត់ អ្នកនៅទីនេះខ្លះគាត់អត់ដែរឃើញនៅក្នុងប្រទេសកម្ពុជាពិតប្រាកដអ្នកខ្លះទៅពីពីសហរដ្ឋអាមេរិកទៅទៅតែក្រុងភ្នំពេញទេហើយដល់គេ ពេលក្រុងភ្នំពេញគេចេះនាំមកឃើញភ្លើងណាឃើញភ្លើងពណ៌ភ្លើងអីទៅគាត់ថាប្រទេសកម្ពុជារីចម្រើនមែនប៉ុន្តែទៅនាំគាត់ចូលព្រៃអ្នកក្រុមហ៊ុនសែនដែរដែលឆ្លាញ់ហ៊ុនសែនសន្តិភាពបើទៅពីអាមេរិកទៅនាំគាត់ទៅចូលព្រៃរតនគិរីមដួលគិរីហើយនាំទៅជួបនៅតាមព្រំដែនខ្មែរយួនមើលសន្តិភាពអត់ហើយឲ្យគាត់ទៅចូលទឹកដីយួនមកបន្តិចមើលចូលបានទេសន្តិភាពគាត់ហ្នឹងហើយគាត់ថា ប្រទេសកម្ពុជាបាត់បង់ទឹកដីឯងមានអ្នកនៅអាមេរិកនេះនិយាយបាទអញ្ចឹងបាន ផ្ដាំទៅគាត់វិញថា បើសិនជាអ្នកទៅកុំអោយទៅក្រុងភ្នំពេញទៅនោះទៅតាមខេត្តជួនបតដឹងហើយដឹងថាមានក្រដឹងថាហ៊ុនសែនយ៉ាងម៉េចដឹងហើយលោកបាទបាទលោកម៉ៅបុលអឺតើតាមអ្វីដែលលោកហ៊ុនសែនបានបញ្ជាក់ថាមានការមកគ្រប់គ្រងច្រើនតើយើងមើលឃើញថា លោកម៉ៅបុលចង់ជួបគណៈបព្វជនដែលគ្រប់គ្រងគណៈអ្នកខ្មែរដែលនៅអាមេរិកនេះគ្រប់គ្រងលោកហ៊ុនសែនគ្រប់គ្រងគណៈបព្វជននឹងចង់ឲ្យគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញទេហើយពិសេសលោកហ៊ុនសែនដែលមកសហរដ្ឋអាមេរិកនឹងអាចនឹងប្រមូលអ្នកគ្រប់គ្រងត្រឡប់ទៅប្រទេសកម្ពុជាវិញឬក៏មិនលោកម៉ៅបុលអូខ្ញុំជឿថាប្រហែលជាប្រមូលទៅវិញដោយសារបេះដូងរបស់គាត់ណាបាទ តាំងគួរល្អណាស់អ្នកដែលនៅសហរដ្ឋអាមេរិកមានសញ្ជាតិអាមេរិកហើយហើយតែគ្រប់គ្រងហ៊ុនសែនគួរថ្ងៃហ៊ុនសែនទៅត្រឡប់ទៅវិញទៅទៅជាមួយហ៊ុនសែនព្រោះនៅនេះអត់មានសន្តិភាពទេបាទមានតែសន្តិភ័យអញ្ចឹងបើនៅស្រុកខ្មែរបើមានសន្តិភាពព្រោះសន្តិភាពហ៊ុនសែននេះរងថ្ងៃហ៊ុនសែនបង្កើនកម្លាំងនៃការការពារហ៊ុនសែនព្រោះហ៊ុនសែនការសន្តិភាពពេកចុះទៅណាក៏ដោយឆ្កែល្បែងហើយតាមភូមិសិតតាអ្នកទៅការពារសន្តិភាពអញ្ចឹងមានន័យថាប្រទេសកម្ពុជា បើប្រទេសណាមួយរើសទាហានច្រើនរើសកងអង្គរៈច្រើនមានន័យថាប្រទេសហ្នឹងអត់មានសន្តិភាពទេ មានតែសន្តិភ័យហើយការរីកចម្រើនក៏ចឹងដែរយើងមើលនៅតាមជនបទតើមានការរីកចម្រើនទេសប្តាហ៍ថ្ងៃនេះយើងមើលទៅការអភិវឌ្ឍរបស់លោកហ៊ុនសែននៅតាមជនបទនៅតាមគេហៅថាខេត្តឆ្ងាយឆ្ងាយសួរថា តើការរីកចម្រើនដែរឬទេ រីកចម្រើនអីខ្លះបងប្អូនរីកចម្រើនឥឡូវនេះគ្រឿងញៀនទៅដល់តាមជនបទគ្រឿងញៀនបងធំបងតូចក្រមហ៊ុនសែននេះបានប្រើយុទ្ធសាស្ត្រឲ្យយុវជនវង្វេងអត់ឲ្យជួយជាតិទេឲ្យយុវជននឹងទៅ បំរើហ៊ុនសែនអញ្ចឹងគេណាមួយដែលទៅគណៈបព្វជិជន ទៅបំរើហ៊ុនសែនទៅជា អង្គរៈហ៊ុនសែនណាគេបានមានបានបាន ទីបញ្ចប់ទៅ ដឹងមានបានមិនគឺលក់គ្រឿងញៀនមិនមែនហ៊ុនសែនឲ្យមានបានណាគឺរកស៊ីប្រព្រឹត្តអាក្រក់ទៅយកដី ប្រជាពលរដ្ឋទៅលក់គ្រឿងញៀនធ្វើបង ធំដងតូចដើម្បីគម្រាមកំហែងគេយកផលប្រយោជន៍ខ្លួនឯងតែតែការពារហ៊ុនសែនហ៊ុនសែនគ្រាន់តែលើកព្រមងារឲ្យមកបន្តិចក្រុមនឹងដើរក្អេងក្អាងឥឡូវសំបីតែអុកញ៉ាឥឡូវសំបីអ្នកចម្រៀងក៏មានដែរបាទគេដំឡើងអុកញ៉ាឲ្យច្រើនដើម្បីប្រមូលលុយបងប្អូន អុកញ៉ាមួយបងប្រហែលឥឡូវ50ម៉ឺនបាទចា50ម៉ឺនបានមកពីណាបានមកពីគៀបសង្កត់យកលុយប្រជាពលរដ្ឋហ្នឹងយកលុយទៅទិញអុកញ៉ាបាទឥឡូវហ្នឹងមានអីអ្នកចម្រៀងណាទៀតហេឡើងអុកញ៉ាលោកឈុនវៀនបាទមានព្រាកសវັດមានលោកស្អីលោកឡុងស្អីស្អីឡុងស្អីឡុងដែលប្តីបាត់ចនច័ន្ទលក្ខណៈណាបាទហើយមានកាមេរ៉ាស្រីមុនហើយមានអឺដូចជា អីមួយចំនួនទៀតបាទកំពុងតែឡើងអុកញ៉ាខ្លាំងហើយច្រើនខ្ញុំគ្រាន់តែបញ្ជាក់បងប្អូនណាខ្ញុំនិយាយរឿងពិតមួយរឿងពិតនេះគឺនៅរដ្ឋរ៉ូតអាយឡែនហ្នឹង អ្នកគ្រប់គ្រងគណៈបព្វជិនហ្នឹងមិនមែនធម្មតាទេហើយប៉ុន្តែមិនមែនថាមិនមែនធម្មតាទេគឺបានន័យថាសំបី តែប្រសង់ឬក៏លោកដែលគ្រប់គ្រងគណៈបព្វជិននៅក្នុងរដ្ឋរយអាឡែននេះក៏ត្រូវ បានគេបណ្ដេញចេញពីវត្តដែរគេបណ្ដេញពលរដ្ឋបណ្ដេញចេញពីវត្តណាបងប្អូនបណ្ដេញចេញពីវត្តហើយដល់ឆ្វែលចុះឆ្វែលឡើងទៅធ្វើកម្មវិធីអាកន្លែងក្លឹបហ្មងលោកធ្វើធ្វើធ្វើកម្មវិធីនៅកន្លែងក្លឹបកម្មវិធីបនទានអីនៅកន្លែងក្លឹបហ្នឹងអញ្ចឹងបានន័យថា អស់ជំរឿសអញ្ចឹងបាននិយាយគណៈបព្វជិជនដែលអញ្ចឹងបើតាមការបណ្ដេញតាមអីនេះបើយើងរាធាសោតគួរតែទៅនៅប្រទេសកម្ពុជាវិញលោកម៉ៅបលមូលហេតុអីក៏មិននៅក្រាញមួយនៅសហរដ្ឋអាមេរិកនេះធ្វើអីព្រោះនៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ជាកលែងដែលសន្តិភាពហើយអាចរស់នៅបានតាមដោយដូចយើងឃើញលោកលោកមួយអង្គដែលនៅនៅរដ្ឋរត់អែឡែននេះអញ្ចឹងយើងឃើញថាត្រូវបានប៉ូលីសចាប់ម្ដងហើយលោកម៉ៅបល បាទបាទឡើងតឡាការកំពុងតឡើងតឡាការដោយសារប្រព្រឹត្តអំពើពុករលួយអញ្ចឹងមិនត្រឹមធម្មតាទេបងប្អូនសូម្បីតែគណៈបកប្រជាជននៅក្នុងប្រទេសកម្ពុជាក៏ប្រព្រឹត្តអំពើពុករលួយដែរអញ្ចឹងមកដល់សហរដ្ឋអាមេរិកនេះហើយហើយជាព្រះសង្ឃទៀតក៏ប្រព្រឹត្តអំពើពុករលួយនៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនេះដែរហើយនៅពិសេសនៅរដ្ឋរ៉ូតអៃឡែននៅជិតហ្នឹងហ្មងបងប្អូនខ្ញុំធ្លាប់ទៅវត្តហ្នឹងវត្តថ្មីលោកម៉ែបុលវត្តថ្មីហ្នឹងពីរបីដងដែរបាទពីរបីដងដែរអញ្ចឹងបានន័យថា មេគ្រប់គ្រងអ្នកអំពើប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាមកដល់អាមេរិកនេះប្រព្រឹត្តអំពើពុករលួយដូចគ្នាដល់អញ្ចឹងទៅត្រូវបានប៉ូលីសចាប់ឥឡូវនេះដល់ដូចប្រភេទគេហៅថាបើបលឲ្យរៀងរបៀបគេហៅថាដូចអត់មានកន្លែងជ្រោកច្បាស់លាស់ហ្នឹងលោកម៉ៅបុលនេះច្បាស់លោកកជនមានអញ្ចឹងបានថានៅក្នុងប្រទេសកម្ពុជាចោលហើយមកដល់នេះចោលទៀតបាទប៉ុន្តែចោលក្នុងពុទ្ធសាសនាបងប្អូនលួចលុយ កັບកេងលុយយកទៅឲ្យហ៊ុនសែនទៅការពារហ៊ុនសែនហើយគេមកកាង នៅទីនេះដើម្បីប្រមូលកម្លាំងឬព័ត៌មាន មួយថាប្រុងយកអឺលោកពីស្រុកខ្មែរមកដើម្បីមកនៅក្រាញអំណាចនៅ ដើម្បីនៅវត្តដើម្បី ជួយប្រព្រឹត្តអំពើនឹងរលុយឲ្យហ៊ុនសែនទៀតហើយឥឡូវយើងមើលសន្តិភាពរបស់ក្រមលោកហ៊ុនសែនឥឡូវនឹងគេហៅថាប្រមាញរត់មកដល់នេះរត់មកដល់រដ្ឋម៉ាសាជូសេតហ្នឹងអញ្ចឹងប្រហែលជា ប្រហែលជាគេតែងតាំងឲ្យដើម្បីមកប្រមូលកម្លាំងនឹងជនវៀនបាទមកកម្លាំងដើម្បីហ៊ុនសែនមកអាចអាចចឹងបាទចឹងក៏មើលដែរបាទចង់មើលចង់ជួបប្រមាញម្ដងមើលបាទជួបជាមួយហ៊ុនសែនបាទហើយចាំមើលយើងយើងថតឲ្យបានបងប្អូនថតឲ្យបានហើយបងប្អូនគ្រប់ត្រើទៀតទៅគ្រប់ត្រើពួកក្រុមហ៊ុនសែនដែរមករស់នៅសហរដ្ឋអាមេរិកចឹងបងប្អូនខ្លះកុំនិយាយភាសាថាយើងធ្វើប៉ុនដឹងថាធ្វើប៉ុនគេយកទៅអីយកទៅអាហ្នឹងបាពេញបងប្អូនបាទ បើយើងធ្វើបន់យកទៅឲ្យហ៊ុនសែនដដែលមានន័យបាបចូលរួមសម្លាប់ជាតិចូលរួមបំផ្លាញ ចូលរួមបោកប្រាស់គេចឹងបាបបងប្អូនគិតធ្វើបន់ប៉ុន្តែធ្វើឲ្យត្រូវធ្វើត្រូវដើម្បីជួយជាតិយើងបើយើងធ្វើបន់សម្រាប់តែជួយហ៊ុនសែនដដែលសុខបានបន់មកពីណាសុខបានបន់មកពីណា ហើយបច្ចៈប្រាប់អ្នកដែលរត់នៅសហរដ្ឋអាមេរិកនេះដែលតែគ្រប់គ្រងហ៊ុនសែននេះគួរតែខ្មាស់គេអត់ គួរតែខ្មាស់ពួកខ្ញុំអត់ពួកខ្ញុំឈឺចាប់មិនមកដល់ទឹកដីសាររដ្ឋអាមេរិកឈឺចាប់ហើយអ្នកឯងទៅគ្រប់ត្រូលហ៊ុនសែនសួរថានៅសាររដ្ឋអាមេរិកទៅអីទៅវិញគួរទៅវិញទៅកុំនៅបាទព្រោះទឹកដីសហរដ្ឋអាមេរិកគឺសម្រាប់អ្នកប្រជាធិបតេយ្យគឺ មិនត្រូវការអ្នកគេហៅថា ជនផ្ដាច់ការហើយមិនត្រូវការអ្នកដែលគ្រប់គ្រងជនផ្ដាច់ការទេព្រោះដែលយើងធ្លាប់និយាយហើយលោកប្រធានធ្លាប់បានបញ្ជាក់អារម្មណ៍បន្តិចដែរថាអ្នកដែលនៅសហរដ្ឋអាមេរិកគ្រប់គ្រងគណៈបព្វជិជនគ្រប់គ្រងលោកហ៊ុនសែនដែលជាជនផ្ដាច់ការហ្នឹងគឺធ្លាប់ស្បត់ស្បែជាមួយសហរដ្ឋអាមេរិកដើម្បីបានសញ្ជាតិហើយការស្បត់ស្បែនេះយើងដឹងហើយការណាចូលសញ្ជាតិអាមេរិកណាបងប្អូនចូលសញ្ជាតិអាមេរិកគឺត្រូវស្បត់មិនជាប់ពាក់ព័ន្ធជាមួយនឹងបកកុម្មុយនីសជាមួយនឹងអ្នកជនផ្ដាច់ការអាហ្នឹងណា គឺគឺគឺច្បាប់គេគឺតម្រូវគឺច្បាប់គេគឺធ្វើអញ្ចឹងប៉ុន្តែពួកហ្នឹងបំពេញគឺបំពេញច្បាប់ដូចម៉ាក់ហឺនឥឡូវអាចអាចនេះលោកម៉ែបើម៉ាក់ហឺននឹងអាចអាចនឹងមានបញ្ហាដែរព្រោះដោយសារឲ្យតើម៉ាក់ហឺននៅតែ ប្រជែងនៅតែ កាថាធ្វើរបៀបអាចគ្រប់គ្រងលោកហ៊ុនសែនកាន់ចេញមុខកាន់តែខ្លាំងអាចនឹងពលរដ្ឋខ្មែរប្តឹងដើម្បីឲ្យដកសញ្ជាតិលោកម៉ាក់ហឺនឲ្យបញ្ជូនទៅនៅជាមួយលោកហ៊ុនសែននៅក្នុងប្រទេសកម្ពុជាពួកពួកខ្ញុំធ្លាប់ឮ ឬលោកហ៊ុនសែនបបួលម៉ាក់ហឺនទៅនៅប្រទេសកម្ពុជាតើមានអញ្ចឹងលោកមើលបាទអញ្ចឹងបើសិនជាលោកហ៊ុនសែនបបួលម៉ាក់ហឺនឬក៏ក្រុមដែលគ្រប់គ្រងលោកហ៊ុនសែនមួយចំនួននៅដូចគ្រីស្ណាអីនៅ នៅសហរដ្ឋអាមេរិកហ្នឹងណាគ្រប់គ្រងលោកហ៊ុនសែនហើយលោកហ៊ុនសែនអញ្ជើញឲ្យទៅនៅក្នុងប្រទេសកម្ពុជាគាត់ទៅព្រោះនៅក្នុងប្រទេសកម្ពុជាបាទព្រោះដើម្បីងាយស្រួលគ្រប់គ្រងលោកហ៊ុនសែននៅនៅគៀកប៉ុន្តែកុំនៅគ្រប់គ្រងនៅឆ្ងាយ គាត់មករំត្រូវថ្ងៃបាទរុញមកនេះដើម្បីឲ្យគីងកកម្លាំងណាណាឲ្យគីងកកម្លាំងដើម្បីគេថាគេមាននៅក្រៅប្រទេសដែរប៉ុន្តែបងប្អូនជួមជាតិខ្មែររាល់ការចូលសញ្ជាតិរបស់សហរដ្ឋអាមេរិកមិនត្រឹមថាអ្នកចូលសញ្ជាតិទេសូម្បីតែយើងមកពីប្រទេសថៃ ស្ថានទូតអាមេរិកសម្ភាសយើង ជាង100សំណួរពាក់ព័ន្ធនឹងរឿងជនប្រជាការរឿងកុម្មុយនីណាអញ្ចឹងយើងដឹងហើយ ប្រជាពលរដ្ឋម្នាក់គឺមកសាររដ្ឋអាមេរិកដឹងទាំងអស់អញ្ចឹងមានន័យថាបើអ្នកដឹងហើយធ្វើមិនដឹង មានតែចូលរួមក្បត់ជាតិចូលរួមបំផ្លាញប្រទេសកម្ពុជាចូលរួមសម្លាប់ជាតិសាសន៍ខ្លួនឯងដោយមិនដឹងខ្លួនឥឡូវយើងមើលទៅរាល់ការប្រជាពលរដ្ឋដែលមកឈានមកដល់ទឹកដីសហរដ្ឋអាមេរិកតើតអ្នកឯងនឹងមកឲ្យ ត្រឹមត្រូវបានមកកើតតែអ្នកឯងមកកាលពេលនោះគេសួរសិតតែលូនក្រាបសិតថាអ្នកឯងតែជួយ គាំទ្រពួកជនផ្ដាច់ការអត់ទេណូអ្នកឯងជួយ បំរុកបំរុងផ្ដាល់ថវិកាឲ្យជួនកុំមុនីអត់ no no រហូត no រហូតដល់ប្រទីចាប់មកដល់លួចពីអំពីទៅរហ៊ុនសែនសួរថាមានន័យថាម៉េចមានន័យថាម៉េចអញ្ចឹងក្បត់ខ្លួនឯងផងក្បត់សហរដ្ឋអាមេរិកផង ហើយគេឲ្យស្បត់ទៀតមុននិយាយឲ្យលើកដៃស្បត់ទៀតឥឡូវគាត់ស្បត់ហើយគាត់បំពេញ អញ្ចឹងថាហ៊ុនសែនសញ្ញេនដៃលោកជើងឥឡូវក្រុមអ្នកនៅសហរដ្ឋអាមេរិកដែលបានសញ្ជាតិដែលបានស្បត់ស្បែហើយទៅគ្រប់គ្រងហ៊ុនសែនដែលក្បត់ជាតិណាសួរថាយើងក្បត់ខ្លួនឯងណាក្បត់ឆន្ទៈខ្លួនឯងណាក្បត់ឧត្តមគតិខ្លួនឯងក្បត់ធំជាងគេគឺក្បត់ជាតិក្បត់ជាតិសាសខ្លួនឯងប្រជាពលរដ្ឋជាង16លាននាក់នឹងខោទោសនឹងឯងហើយអញ្ចឹងនៅពេលខាងមុខនៅពេលដែលយើងឃើញថាពួកក្រុមនឹងទៅយើងថតឲ្យបានថតឲ្យបានទុកបិទ ឲ្យអន្តរជាតិដឹងទុកជាគេថាគេដំណើរណាគេដំណើរព្រោះហ៊ុនសែនមិនមែនមកទៀតទេចប់ហើយមកលើក នេះជាចុងក្រោយឯងជីវិតចុងក្រោយរបស់លោកហ៊ុនសែនដែលមកទឹកដីសហរដ្ឋអាមេរិកព្រោះឥឡូវនឹងដំណើរដើរដូចជា មើលទៅដូចជាមិនតំណងទេហើយនិយាយក៏អត់ខ្លាំងដូចកាមុនទេបាទដូចទូកដាតលាលោកបាទនេះហើយលោកធីងធងក៏ដើរទៅណាសិតអង្គរៈគ្រាអញ្ចឹងបានគាត់រឿងអង្គរៈច្រើនត្រូវលោកជនវៀន រើសច្រើនដើម្បីជួយគ្រាគាត់ផងជួយការពារសន្តិភាពឲ្យគាត់ សន្តិភាពនឹងគាត់សន្តិភ័យទេគាត់ទៅតាមមូលដ្ឋានផ្សេងផ្សេងខ្លាចត្រូវដុំដីក្បាលរបស់ប្រជាពលរដ្ឋបើនៅប្រទេសផ្សេងផ្សេងដុំដីឯក្បាលដុំដីឯណាព្រោះដោយសារអត់បានបំរើពលរដ្ឋហើយគោលការណ៍របស់គណៈប្រជាជនជាង10ចំណុចយើងអត់បានបំរើពលរដ្ឋម្ដងណាទេទេលោកជនវៀន មានតែបំផ្លាញពលរដ្ឋឥឡូវចេញគោលការណ៍គេទៀតណាពេលបោះឆ្នោតម្ដងម្ដងគេចេញគោលការណ៍គេពាក់ព័ន្ធសុខិសាននិយាយថាការរែងគោលគោលនយោបាយសេដ្ឋកិច្ចកសិកម្មនៅតែមានហ៊ុនសែនបន្ថែមទៀតគោលនយោបាយគ្រឿងញៀនអញ្ចឹងកាន់តែច្រើនគ្រឿងញៀនយើងអត់ទេកិច្ចពលរដ្ឋអត់មានទីផ្សារទេបាទលោកម៉ៅបុលឥឡូវយើងកំពុងតែត្រៀមហើយ ក្រុមការងាររបស់យើងនៅរដ្ឋ Rhode Island នេះដោយលោកសវណ្ណកាមេរ៉ាក៏កំពុងតែត្រៀមបងប្អូនចឹងកំពុងតែត្រៀមកាមេរ៉ាដើម្បីចាប់ ផ្តិតយករូបភាពឬក៏ចាប់យកបុគ្គលដែលទៅគ្រប់គ្រងគណៈបព្វជិជននឹងដើម្បីយកមកបង្ហាញបងប្អូនជនជាតិថាមុខដែលគ្រប់គ្រងគណៈបព្វជិជននឹងចេញមកពីប្រភពណាហើយតមូលហេតុគាត់នៅកន្លែងណាហើយមូលហេតុអីបានគាត់មករស់នៅសហរដ្ឋអាមេរិកមិនព្រមទៅរស់នៅប្រទេសកម្ពុជាហើយនឹងយើងនឹងយករូបភាពឬក៏យករូបអ្នកដែលគ្រប់គ្រងគណៈបព្វជិជនឬក៏គ្រប់គ្រងលោកហ៊ុនសែនយកមកបង្ហាញបងប្អូនជនជាតិថាអ្នកដែលបាន សម្លាប់លទ្ធិប្រជាធិបតេយ្យបែរជារត់មកនៅប្រទេសលទ្ធិប្រជាធិបតេយ្យវិញអានឹងយើងយើងយើងនឹងបង្ហាញបងប្អូនយើងកំពុងតែត្រៀមចាំហើយឥឡូវឧបករណ៍កាមេរ៉ាអីត្រៀមគ្រប់គ្រាន់ហើយដើម្បីចាំផ្ដិតយករូបភាពថាតើមានអ្នកទៅគ្រប់គ្រងលោកហ៊ុនសែននៅវ៉ាស៊ីនតោន DC នៅហ៊ានចាញ់មុខមកឈោគ្រប់គ្រងនៅទីវាលឬក៏យ៉ាងអត់ស្រែកជាយោជាយោទៀតអត់បាទខ្ញុំជឿថាអត់ហ៊ានទេមានតែលឹបក្បាលទេបងប្អូន ហើយយើងមើលទៅហ៊ុនសែនមករាល់លើគេចែកផ្លូវឲ្យដើរប៉ុន្តែម្ដងនេះជីវិតចុងក្រោយរបស់គាត់ហើយគាត់មកចុងក្រោយហើយអត់មានឱកាសទៀតទេបាទលោកមកបុលមានបងប្អូនយើងគាត់បានខមមិនមុននេះបន្តិចថាអឺលោកហ៊ុនសែនមកសាររដ្ឋអាមេរិកហ្នឹងគឺគេនឹងវាស់ដៃឲ្យដើរអាចវាស់ដៃឲ្យដើរលោកមកបុលច្បាស់ហើយវាស់ដៃឲ្យដើរទី1ហើយមួយទៀតភ័យពីពាក់ព័ន្ធនឹងអង្គរៈពីរអ្នកដែលត្រូវប្រទេសបារាំងគេនេះលោកឈុនវៀនចេញនៃការចាប់ខ្លួនណាណាបាទ ហុយពិសិដ្ឋនិងហ៊ីងមិនហៀងឥឡូវហ៊ីងលែងហ៊ានស្រែកហើយហុយពិសិដ្ឋនឹងក៏បាត់ខ្លួនហ៊ីងក៏លែងស្រែកនៅតែនៅតែសែនមួយទេសែនមកដល់នេះក៏ភ័យដែរភ័យខ្លាចគេលេងមកប្រើទៅ មិនមកឡើងយន្តហោះតន់ឲ្យខ្លួនឯងរត់លែងកើតទៀតឥឡូវនេះទៅលែងរួចស្រែកក៏លែងលឺដែរឥឡូវហ្នឹងស្រែកក៏មិនលឺអីក៏មិនលឺហើយមកទីនេះអត់មានចងេងចងាងទៀតទេនៅទឹកដី សហរដ្ឋអាមេរិកជាទឹកដី ប្រជាបតៃហើយក្រុមគាំទ្រហ្នឹងទៅអឺតលឹបអឺតលឹបយើងលើកដូចតែកាលយើងទៅ Florida ពាក់ព័ន្ធនឹងគណៈបព្វជិជនដែលកញ្ចេញបាតកម្មសំរងស៊ីនៅ Florida ណាប៉ុន្តែពួកយើងនៅចាំមើលនៅខាងក្រៅបាទនៅចាំជួបខាងក្រៅវាអត់ឃើញនឹងនៅតាណាអញ្ចឹងគេចូលក្នុងលូចូលក្នុងលូគេថាជ័យយកបាតកម្មបាតកម្មប៉ុន្តែនៅក្នុងលូពួកខ្ញុំនៅចាំខាងមុខហ្នឹងបាទ ពួកខ្ញុំដែលមកពីថៃភ្លាមមកដល់អញ្ចឹងនៅចាំចង់ជួបដែរពួកចង់ជួបខឹងហ៊ុនសែនធ្វើទុកបុកម្នេញឲ្យចាប់គ្នាយើងយកទៅដាក់គុកមិនទាន់លែងផងអញ្ចឹងពួកក្តៅចិត្តផងមកស្រែកហ៊ុនសែនស្អីមកស្រែកបាតកម្មអីនៅចាំមើលអត់ឃើញអត់មានបាទការពិតព្រោះយើងនឹងមិនមិនទៅធ្វើអីគាត់ទេប៉ុន្តែគ្រាន់តែចង់ទៅជួបគាត់ហើយសួរថាតើការបាតកម្មរបស់គាត់នឹងគាត់เตรียมទាអីហើយគាត់ចង់បានស្អី ហើយប្រទៀមបដកម្មហ្នឹងគ្រប់គ្រងកុំមុនីឬក៏គ្រប់គ្រងជនផ្ដាច់ការហ្នឹងដើម្បីផលប្រយោជន៍អីព្រោះយើងជាអ្នកជនរងគ្រោះបែរទៅជា គេមកកាត់កម្មជនរងគ្រោះវិញនឹងយើងចង់ដឹងអញ្ចឹងបានថាពួកយើងនៅចាំខាងក្រៅរហូតកម្ពុជាហើយចង់បញ្ជាក់ថាក្រមហ៊ុនសែននឹងរបៀបប្រជាវិធដ្ឋនឹងគឺជំនាញរបស់គេហ្មងជំនាញដោយសារព័ត៌មានរបស់គេច្រើនណាលោកជនវៀនសារព័ត៌មាន កាសែតអឺទូរទស្សន៍បាទវត្ថុទូរទស្សន៍អីគេច្រើនរាប់រយសួរហេតុអីបានជាបានជាភ័យនិងប្រជាពលរដ្ឋខ្លួនឯងភ័យដោយសារខ្លួនឯងប្រព្រឹត្តអាក្រក់ហើយហ៊ុនសែនពុំដែលធ្វើអីឲ្យ ប្រជាពលរដ្ឋបានស្កប់ចិត្តទេ តែងតែរង គ្រោះឥឡូវយើងមើលទៅសំបីតែធ្វើផ្លូវរបស់ចិននៅនៅខេត្តកណ្ដាលក៏រងគ្រោះទឹកដីប្រជាពលរដ្ឋ ពាក់ព័ន្ធផ្ទះសម្បែងដីធ្លីរបស់គាត់ត្រូវគេយកដែរអញ្ចឹងត្រូវយកអញ្ចឹងអត់ដែរបានសឹកទេការអភិវឌ្ឍរបស់លោកហ៊ុនសែនគឺអភិភ័យរបស់ពលរដ្ឋដែរគឺភ័យហានិភ័យរបស់ពលរដ្ឋបាទលោកមកបងយើងយើងខ្ញុំក៏មើលហាក់ដូចជាឆ្ងល់ដែរហើយក៏បងប្អូនហាក់ជាឆ្ងល់ដែរថាការមុនគឺយើងឃើញថាការដែលលោកហ៊ុនសែនមិនទាន់មានកម្រងមកកាន់ទឹកដីសហរដ្ឋអាមេរិកនេះគឺ អឺលោកហ៊ុនសែនហាក់បីដូចជាគ្រប់គ្រងរុស្ស៊ីខ្លាំងណារុស្ស៊ីនឹង គឺប្រជុំជាមួយនឹងរុស្ស៊ីហើយមិនត្រឹមតែប៉ុណ្ណឹងគឺប្រជុំជាមួយបកកុម្មុយនីសរុស្ស៊ីហើយប្រជុំគេហៅថារុស្ស៊ីនឹងក៏បានផ្ដល់ពានរង្វាន់ឬក៏ផ្ដល់មេដាយអីលោកហ៊ុនសែនអីជាញឹកញាប់ឲ្យដូចស្អិតល្មួតមែនទែនប៉ុន្តែចុងក្រោយនេះមូលហេតុអីបានយើងមើលឃើញថាលោកហ៊ុនសែននឹងក្រុមបកពួកនឹងបែរទៅជានាំគ្នាទៅគ្រប់គ្រង អ៊ុយក្រែនហើយទៅការថាបោះបង់ឬក៏យ៉ាងម៉េចជាមួយនឹងរុស្ស៊ីនឹងបាទលោកម៉ៅបាទអើលោកកាឈុនវៀនហ៊ុនសែនយើងមើលទៅដូចភូមាអញ្ចឹងដោយហ៊ុនសែនក៏ទៅភូមាណាទៅគ្រប់ត្រអោបសិតបងធប់អូនធប់ទីបញ្ចប់គេដាក់ភូមាមកមកគេដាក់មាននងលៀងមកមកហ៊ុនសែនចាប់ដើមអើយអញមិនដឹងទេអាទៅណាទៅតាអញយករួចខ្លួននោះអញអញ្ចឹងដែរនៅរុស្ស៊ីក៏អញ្ចឹងដែរ ហ៊ុនសែនមុនដំបូងអត់ចង់បោះឆ្នោតទេណាអត់ចង់បោះឆ្នោតទេប្រទេសកម្ពុជាអត់ចង់បោះឆ្នោតឲ្យគ្រប់គ្រងអ៊ុយក្រែនទេដល់ពេលឃើញអង្គការសហប្រជាជាតិច្រើនប្រទេស ចូលរួមបោះឆ្នោត មានអីទៅដែរលបលបទៅដែរប៉ិនលបលបទៅដែរហើយក្រោយមកទៅទេទៅរកអឺផ្លាឌីមៀពូទីន ថាកុំកុំខឹងខ្ញុំអីកុំខឹងខ្ញុំអីទេទៅរកណាហើយមន្ត្រីរបស់គេព័ត៌មានរបស់គេគេ គាំទ្ររុស្ស៊ីរហូតជនមែនឃើញទេឃើញគេគាំទ្ររុស្ស៊ីរហូតឲ្យតែរុស្ស៊ីបាញ់ចំអុយកែនតាពួកគេផ្សោយអូហ្វាយអត់ចេះខ្មាស់គេបាទខ្មាស់គេទេបងប្អូនអញ្ចឹងមានន័យថា ជួនផ្ដាច់ការដោយចញ្ជក់ឈាមមិនត្រឹមតែខ្មែរជក់ឈាមដល់ដល់ដល់អ៊ុយក្រែនចញ្ជក់ឈាមដល់ដល់ភូមាទៀតបាទប្រជាពលរដ្ឋភូមាឈឺចាប់ណាបងប្អូនដែលហ៊ុនសែនទៅ អាជូបមីនងលៀងណាតែឥឡូវនឹងដោយសារអ៊ុយក្រែននិងរុស្ស៊ីទៅកប់ភូមាបាត់ប៉ុន្តែនៅថ្ងៃខាងមុខហ្នឹងថ្ងៃ12ហ្នឹងក្រមភូមាបែទៅដែរបងប្អូន ទៅចូលរួមដេញហ៊ុនសែនដែរអញ្ចឹងយើងចូលរួមដេញជនក្បត់ជាតិផ្ដាច់ការព្រាយបិសាចកុំឲ្យជន់ដីនេះក៏ឲ្យចូលទៅរូងបានដែរកុំឲ្យចេញពីរូងបើចេញឡើងយន្តហោះតែម្ដងទៅអញ្ចឹងយើងមកដេញឲ្យចូលរូងកុំឲ្យចេញមកក្រៅព្រោះពួកគ្រូ ពួកក្រមបិសាចដើរជញ្ជក់ឈាមឥឡូវមកជញ្ជក់ឈាមប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកទៀតណាហើយគេឲ្យមានគ្នាគេមកដើរជញ្ជក់ទៅជក់មិនបានទេមកទឹកដីនេះបាទនឹងទៅវិញមានការឈឺចាប់ហើយហ៊ុនសែនឈឺចាប់ហើយអញ្ចឹងឡើងយន្តហោះទាំងទាំងវិច្ចវិច្ចសម្រាម ទៅវិច្ចសម្រាមបាទជាយន្តហោះវិច្ចសម្រាមទៅស្រុកខ្មែរបាទបាទ លោកម៉ៃបុលគឺគ្រាន់តែចង់មើលឃើញថាការមកសហរដ្ឋអាមេរិករបស់លោកហ៊ុនសែនលើកនេះអាចនឹងមានជំនួបជាមួយនឹងប្រទេសណាដើម្បីត្រុកត្រុកអនក្បាលទៅយកយកការថាយកបរដ្ឋខ្មែរទាំង16លានអ្នកជាងនឹងទៅសុំលុយគេទៅទៅខ្ចីលុយគេទេលោកម៉ៅបុលអាចអាចអាចអាចទេបាទអូมันអាចអាចអាចមិនលោកឈុនវៀនត្រូវតែចឹងហើយបាទ ព្រោះអាស៊ានតុំមេអាស៊ានតុំទៅដល់ណាសូមទៀនអាស៊ានតុំអាសូមទៀនអញ្ចឹងមកនេះមិនមែនមកធម្មតាទេបងប្អូនមករកសូមលុយគេទេមករកលុយសហរដ្ឋអាមេរិកមករកលុយប្រទេសផ្សេងផ្សេងទេ បើមកអត់លុយហ៊ុនសែនមិនមកទេ ដឹងទេបងប្អូនហ៊ុនសែនអឺគេថាមុននឹងមកនឹងធ្វើនំអត់ម្សៅពាក់ព័ន្ធលុយអត់ចេញខ្លួនឯងទេគៀបគៀបអុកញ៉ា4 5នាក់ហ្នឹងយកលុយហើយឲ្យចេញដើម្បីជីយន្តហោះមកនឹងហើយនឹង ទិញទិញអ្នកគ្រប់ត្របាទហើយមកទៀតមករកសុំលុយគេដើម្បី ជួយកម្ពុជាសុំយកលុយយកលុយបានហ៊ុនសែនទឹកអេងអាងមុនបោះឆ្នោតផងបងប្អូនអញ្ចឹងសូមបញ្ជាក់ប្រាប់ប្រទេសផ្សេងផ្សេងដែលចង់ជួយទៅកម្ពុជាសូមស្តុបសិនទៅប្រកម្ពុជាអត់មាន ប្រជាតៃទេអត់មានការគោរពសិទ្ធិមនុស្សទេសូមស្តុបសិនទៅបាទខ្ញុំសូមជួយបាទបាទខ្ញុំបានឮ បងប្អូនបានគាត់ចូលចូលខមមិនមិញដែរគាត់ថាទៅជប៉ុនហ្នឹងក៏សុំលុយគេដែរអានេះលោកម៉ៅបុលខ្ញុំឃើញថាលោកហ៊ុនសែនទៅកន្លែងមិនមែនទៅទំនាក់ទំនងដើម្បីយកអ្នកវិនិយោគទុនទៅរោគបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើទេប៉ុន្តែគោលគោលដៅរបស់គាត់គឺដឹងតែ ទៅខ្ចីលុយពីបរទេសហើយខ្ចីផ្សេងនឹងខ្ចីទៅជប៉ុនថ្មីថ្មីនេះគឺគម្រោងដោយបងម្នាក់គាត់ខ្ញុំមើលខមមិនគាត់បន្តិចទេណាគាត់ថាអឺ គាត់ថានេះសុំសុំលុយជប៉ុនហើយគាត់ហៅថាគាត់ទៅនឹងគឺសុំទៅសុំលុយជប៉ុនហើយមុខមួយ នឹងទៅដឹងថាសុំលុយគេហើយបាទអញ្ចឹងច្បាស់ហ่ะចឹងគាត់ទៅកន្លែងណាគឺសុំលុយប៉ុន្តែអ្វីដែលយើងកត់សម្គាល់មួយទៀតលោកម៉ៅបុលកន្លងទៅយើងធ្លាប់លើដូចឆ្នាំ2019ឆ្នាំ2020ហ្នឹងគឺលោកហ៊ុនសែនបានលើកឡើងហើយគំត្រឹមតែប៉ុណ្ណឹងគឺមន្ត្រីរបស់លោកហ៊ុនសែនហ្នឹងថាកម្ពុជាអាចមានលទ្ធភាពខ្ចីលុយពីបរទេសហ្នឹងរាប់ពាន់លានបន្ថែមទៀត ខណៈដែលកម្ពុជានេះជាពាក់លុយគេរាប់ម៉ឺនលានទៅហើយហើយក្នុងនោះផងដែរយើងឃើញថាខ្ចីលុយពីចិនសុំខ្ចីលុយពីចិននឹងជាង3000លានប៉ុន្តែហាក់បីដូចជាចិននឹងឲ្យតែ700លានទេប៉ុន្តែឥឡូវនេះយើងអត់ឃើញមានចិនផ្ដល់មកទៀតអាចទៅថាកម្ពុជាអាចនឹងអស់គេហៅថាអស់អ្វីដើម្បីឲ្យដោះដូរជាមួយនឹងជំនួយរបស់ចិន តាមមើលបងនេះច្បាស់ណាស់លោកជនវៀនព្រោះថវិការាល់ឆ្នាំ មួយ ឆ្នាំគេត្រូវអនុម័តម្ដង ហើយចំណាយនៅក្នុង ប្រទេសរបស់ខ្លួនណាអញ្ចឹងរដ្ឋសភាជាអ្នកអនុម័តហើយឥឡូវយើងយើងមើលកាល2021ដូចជាចំណាយ8000លានជាងបងប្អូន ហើយតែថវិកាមានតែ4000លានជាងទេអញ្ចឹងខ្វះ4000លានហើយឥឡូវយើងស្ងាត់ឈឹងពាក់ព័ន្ធប្រហែលជាយកលុយចិនស្ងាត់ស្ងាត់ហើយបាទ យកលុយចិនស្ងាត់ស្ងាត់ដើម្បីចំណាយណាប៉ុន្តែហ៊ុនសែនតែយកឲ្យអត់មានចំណាយទេដូចយើងមើលទិញវ៉ាក់សាំងចឹងពាក់ព័ន្ធទិញវ៉ាក់សាំងហ៊ុនសែនអត់ទិញទេចិនឲ្យ free ទេឲ្យ free ទេហើយបន្តិចទេនឹងលេចធ្លាយពីពាក់ព័ន្ធនឹងបញ្ហាវ៉ាក់សាំងហ្នឹងហើយពាក់លេចធ្លាយយ៉ាងម៉េចបងប្អូនទិញថ្លៃវ៉ាក់សាំងអត់មានគុណភាពហើយមួយទៀតដែលយើងមើលឃើញពាក់ព័ន្ធ ការចំណាយទៅទិញវ៉ាក់សាំងអស់លុយច្រើនណាអស់លុយច្រើនប៉ុន្តែការពុតអត់ទេគ្រាន់តែសរសេរក្នុងក្រដាសថាទិញទេប៉ុន្តែប្រហែលជាគេឲ្យហ្វ្រីដើម្បីសាកល្បងនោះចិនវាសាកល្បងសាកលើក1លើក2លើក3រហូតដល់ឥឡូវដូចវាយបុកនេះ5អញ្ចឹងមានន័យថាហ៊ុនសែនធ្វើនំអត់ម្សៅចិនក៏វារស់ស៊ីចឹងដែរចិនធ្វើបានយកមកឲ្យហ៊ុនសែនដើម្បីដោះដូរឥឡូវដូរនៅកំពង់សោម សមុទ្ររៀមឥឡូវដូរខេត្តសៀមរាបដូរនៅកពតដូរនៅខេត្តកណ្ដាលនៅខេត្តផ្សេងផ្សេងទៀតឲ្យតែពាក់ព័ន្ធខេត្តនឹងដែលមានការវិនិយោគធំធំហើយខេត្តនឹងមានគេហៅថាមានឱកាសរបស់ចិនណាគឺចិន គេធ្វើហើយដោយកំពង់សោមអញ្ចឹងយកទីតាំងរបស់ មូលដ្ឋានយោធារបស់ចិនដើម្បីដាក់នៅក្នុងតំបន់ អាស៊ីយើងហ្នឹងបាទអរគុណលោកម៉ៅបងអរគុណមែនទែន អឺមានបងប្អូនឈ្មោះគាភ័ក្រគាត់ថាសុំលុះខ្សែបាទត្រឹមត្រូវហើយព្រោះទៅកន្លែងណាយើងមើលឃើញថាអឺឲ្យតទៅគឺដឹងតែសុំគេថាឲ្យយើងមើលឃើញថាប្រទេសដែលរីកចម្រើនមានសន្តិភាពនឹងមូលហេតុអីបានជាសុំតែដល់សុំជំនួយ ពីគេដល់សុំលុយពីគេប៉ុន្តែដាក់ឈ្មោះយកឈ្មោះប្រជាពលរដ្ឋទៅទៅសុំគេទេប៉ុន្តែដល់បានជំនួយ មកគេឲ្យតិចតួចមកយកយកបដាក់ឈ្មោះខ្លួនឯង ដែលយកមកដាក់ឈ្មោះនឹងរបស់ហ៊ុនសែននេះរបស់ហ៊ុនសែននោះហើយអាគារនឹងរបស់ហ៊ុនសែនហើយផ្លូវថ្នល់នឹងរបស់ហ៊ុនសែនសិទ្ធិរបស់ហ៊ុនសែនដល់ពេលសង់អត់មានហ៊ុនសែនសង់សោះហើយបែរទៅឲ្យបាទបែរទៅឲ្យពលរដ្ឋខ្មែរ16លាននាក់នឹងជាអ្នកសងអញ្ចឹងអានឹងយើងគូគិតពិចារណាដែរអញ្ចឹងយើងមើលឃើញថាពេលវេលាអាចនឹងច្រើនបន្តិចហើយលោកម៉ៅបុលហើយយើងមើលនឹងបន្ថែមតែបន្តិចទៀតទេពាក់ព័ន្ធនឹងការធ្វើបាតកម្មនឹងដដែលហើយមានបងប្អូនអឺ គាត់ចូលរួមជាបន្តបន្ទាប់ដែរទៅវណ្ណាដូវណ្ណហ្នឹងគាត់ថាសួស្ដីអ្នកទាំងពីរ VOK បាទអរគុណច្រើនច្បាប់ម៉ែវាច្បាប់ម៉ែវាហ្នឹងគាត់បានខមមិនដែរពួកមេខ្មែរក្រហមបាទពួកបាទសុំទោសមេខ្មែរលងីលងើមើលស្ទូបយួនផងបាទអរគុណហើយមានបងប្អូនគាត់ផាន់ណាស្អីអឺផាន់ណាលឹបបាទជុនសាន់បាទសូមគាត់ក៏បានចូលរួមដែរខ្មែរអង្គរក៏បានចូលរួមបាទអរគុណហើយ យើងក៏ចង់បញ្ជាក់ដែរថាខ្ញុំតែងតែនិយាយឲ្យថាបើសិនជាគ្រប់គ្រងលោកហ៊ុនសែនបើគាត់តែគ្រប់គ្រងសន្តិភាពរបស់លោកហ៊ុនសែនណាគួរតែនាំគ្នាទៅរស់នៅក្នុងប្រទេសដែលមានសន្តិភាពនឹងទៅកុំមករស់នៅក្នុងប្រទេសដែលគេហៅថាមិនមានសន្តិភាពឬក៏ប្រទេសដែលរស់នៅសពថ្ងៃហ្នឹងវាមិនមានសន្តិភាពឬយ៉ាងម៉េចបានទៅគ្រប់គ្រងលោកហ៊ុនសែនឲ្យមិនព្រមហើយមានបងប្អូនមួយចំនួនក៏ចង់ឲ្យយើងហ្នឹងជួយបកស្រាយអ្នកដែលគ្រប់គ្រងហ៊ុនសែនពិសេសគឺក្រុមម៉ាក់ហឺនប្រមាណអ្នក3 4អ្នកហ្នឹងឲ្យឲ្យនាំគ្នាវិច្ចវិច្ច អីទៅនៅជាមួយលោកហ៊ុនសែនហ្នឹងគាត់ចង់ឲ្យពួកនឹងទៅនៅឯណោះកុំឲ្យមិននៅសហរដ្ឋអាមេរិកធ្វើអីមូលហេតុអីបានមិននៅក្រាញនឹងសហរដ្ឋអាមេរិកហើយទៅគ្រប់គ្រងលោកហ៊ុនសែនគួរតែទៅនៅជាមួយនឹងសន្តិភាពរបស់លោកហ៊ុនសែនទៅអានឹងគាត់ចង់ឲ្យយើងជួយបកស្រាយខ្លះៗណាលោកម៉ែបងអានឹងជាល្បិចដូចហ៊ុនសែនយើងបងប្អូនជួបជាតិខ្មែរហ៊ុនសែនណាអត់ឲ្យយើងស្រឡាញ់សហរដ្ឋអាមេរិកអត់ឲ្យយើងស្រឡាញ់អូស្ត្រាលីបារាំងអាមេរិកផ្សេងផ្សេងទេ នាំយើងឲ្យតែស្រឡាញ់យូននឹងចិនយូនចិនឥឡូវមើលស្រុកខ្មែរទៅបាទយូននឹងចិនមកក្នុងទឹកដីខ្មែរងាយស្រួលណាបាទគេមករកស៊ីតាមចិត្តចង់លក់គ្រឿងញៀនចង់បើកហាងរ៉ោខេអីបានទាំងអស់ចិនយួនប៉ុន្តែខ្មែរធ្វើអត់បានទេបាទហើយគេនាំយើងឲ្យតែ ទៅយួនចិនយួនចិនតែគេរត់មកយកសញ្ជាតិអាមេរិកដូចយាយហ៊ុនស៊ីណាតហ្នឹងមកមានសញ្ជាតិអាមេរិកដូចក្រុមតកូលហ៊ុនសែនហ្នឹង មានសញ្ជាតិអាមេរិកមានសញ្ជាតិអូស្ត្រាលីមានសញ្ជាតិផ្សេងផ្សេងប៉ុន្តែនាំយើងឲ្យតែទៅកុំមុនីទេបងប្អូនហ៊ុនសេណាតឯងលោកមើលបងអឺហ៊ុនសេណាតមិនបើបងសម្ដេចស្គុនទ្រៈឡងថាយាយឡាំដួយនោះយាយឡាំដួយយាយឡាំដួយហើយយើងមើលទៀតបងប្អូនគេនាំឲ្យយើងអឺលំបាកវេទនាប៉ុន្តែក្រុមហ៊ុនសែនរត់តែមករកដោយព្យាបាលព្យាបាលជំងឺ ក្រុមហ៊ុនសែនរត់មករកប្រទេសដែលស្រីស្រីបាទប្រទេសជាតៃប្រទេសដែលបាទអត់ទៅជាបាលចិនយួនទេមកទៅចិនយួនងាប់បាត់ចឹងអត់រៀនទៅឯងមូលហេតុអីបានទៅទៅចិនយួនស្លាប់ស្លាប់លោកអល់បុលចិនយួនអត់ប្រកែឬក៏យ៉ាងម៉េចបាទចិនយួន គេសម្លាប់ចោលហើយគេទុកទៅអីដោយសារគេបាន ផលហើយហើយមួយទៀតបងប្អូនហើយយើងមើលនៅក្នុងស្រុកប្រជាពលរដ្ឋយើងឈឺម្ដងម្ដងណា ការព្យាបាលរបស់ក្រមលោកហ៊ុនសែនណាអត់បានបំរើពលរដ្ឋទេប្រជាពលរដ្ឋឈឺទៅពេទ្យគេអត់មានមើលជំងឺទេអត់មើលមើលណាឈឺណាទៅដល់គេសួរថាមានលុយអត់មកហ្នឹងហើយមានបងប្អូនខ្លះថាខ្ញុំមាន បានក្រីក្រខ្ញុំមិនចាយទេបានក្រីក្រខ្ញុំចាយឲ្យបានអ្នកមានចឹងបងប្អូនបងប្អូនលឺមានបងប្អូនសាច់ឈាម នៅកម្ពុជាលឺហើយគេមិនត្រូវការបាន ក្រីក្រ គេ គេត្រូវការបានអ្នកមានបាទ ចឹងបងប្អូនដឹងឈឺចាប់ណាហើយក្រុមហ៊ុនសែនតែងតែធ្វើរបៀបអញ្ចឹងដដែលដដែលគេហៅថាដូចជាស៊ំណាចង់ស៊ំខ្មែរយើងហើយហើយឥឡូវយើងមើលរវាងអ្នកមាននិងអ្នកក្រកាន់តែកម្លាតឆ្ងាយនៅនៅពេលហ្នឹងកាលនៅចំនួនសង្គ្រោះជាតិនៅ អ្នកមានអ្នកក្រ នៅចិត្តគ្នាណានៅចិត្តគ្នានៃការរីកចម្រើនណាអញ្ចឹង ការរីកចម្រើនការចំនួននោះប្រជាពលរដ្ឋមួយថ្ងៃក៏រកបាន2 30000រៀលណាបាទ ហើយឥឡូវយើងមើលថាមានទេរកបានទេរកអត់បានទេអញ្ចឹងមានន័យថាកុំលៀតរវាងអ្នកមាននិងអ្នកក្រកាន់តែឆ្ងាយទៅក្រុមហ៊ុនសែនកាន់តែមាន មានកប់ពពក តែប្រជាពលរដ្ឋក្រក្រដល់ដល់ក្រោមដីបងដល់ក្រោមដី អ្នកខ្លះមកដល់ពេលនេះសំបីតែផ្ទះគ្មាននៅផង អ្នកខ្លះមកដល់ពេលនេះនៅចម្ពាក់លុយធនាគារច្រើនណាស់បងប្អូនបាទ មិនធម្មតាទេហើយក្រុមអ្នកមានហ៊ុនសែននឹងអ្នកបង្កើតធនាគារហ៊ុនសែនហ្នឹងដល់ពេលរឹតកោរឹតកោពលរដ្ឋខ្មែរហើយលុយកម្ចីបរទេសមកហ៊ុនសែនដាក់កប៉ាវឯងដាក់កប៉ាវហ៊ុនសែនយកបន្តិចបន្តួចទៅលៀបទៅធ្វើផ្លូវទៅចែកអំណាចឲ្យបងប្អូនណាហើយលុយហ៊ុនសែនមិន ខ្វះទេប៉ុន្តែហ៊ុនសែនអត់ដែរចេញទេបងប្អូនបាទច្រើនណាស់ ប៉ុន្តែជំនួយទាំងអស់យកទៅដាក់ឈ្មោះហ៊ុនសែនទាំងអស់បាទចឹងមានន័យថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកហ៊ុនសែនគឺកាន់តែធ្លាក់ទៅធ្លាក់ទៅហើយបើបងប្អូនមិនចូលរួមដូរទេមិនចូលរួមជាមួយភ្លើងទៀនទេបងប្អូននឹងបញ្ហាហើយ បាទអរគុណនៅតាមមូលដ្ឋានក៏ដូចគ្នាដែរបាទយើងមើលទៅ មន្ត្រីរបស់លោកហ៊ុនសែនអាចដែលបំរើពលរដ្ឋទេ មានតែគម្រាមកំហែងមាន តែចម្រិតយកលុយបន្ថែម បើធនាគារគេទៅទាលុយមិនដែលថាថ្ងៃបុណ្យថ្ងៃសម្រាប់អីទេគេទៅទាទាំងអស់ពួកធនាគារអត់ដែលបុណ្យសម្រាប់ទេគេទៅយកលុយតែខ្មែរយើងធ្វើការបានតិចចំណាយច្រើនធ្វើការប្រាក់ខែតិចប៉ុន្តែតំណែងទីផ្សារឡើងថ្លៃប៉ុន្តែតំណែងរបស់បងប្អូនកសិករអត់ដែលបានថ្លៃទេបាទដូចនៅសហរដ្ឋអាមេរិកនេះដែលខ្ញុំមកនេះ សំបីតែស្លឹកអង្គាសដីមកកូនបាច់តូច3 4ដុល្លារស្វាយមួយ2 3ដុល្លារផ្លែស្វាយមួយផ្លែបងប្អូនហើយតែខ្មែរចាក់ចោលចាក់ចោលចាក់ចោលសបោសបោសបោសបាយចាក់ចោលចឹងលោកម៉ៅបលអត់មានទីផ្សារចាជួយចាប់ទេបងប្អូនជួយចាប់ណាចឹងបានតែខ្ញុំលើកឡើងបញ្ហាទាំងអស់នេះសូមឲ្យបងប្អូន ចូលរួមទាំងអស់គ្នាការផ្លាស់ប្ដូររបស់បងប្អូន ជាឱកាសមាសឱកាសពេជ្រហើយជា ជោគវាសនារបស់បងប្អូនបើបងប្អូនអត់ចូលរួមផ្លាស់ប្ដូរទេ បងប្អូននៅដដែលដដែលមានន័យថាកាន់តែក្រ ទៅ ចំនួនយើងនឹងប៉ុណ្ណឹងចុះកូនយើងចុះចៅយើងតិចទៀតឡើងមានដីជ្រកតិចទៀតយួនចិន មានឱកាសខ្លាយជាម្ចាស់ផ្ទះឯងខ្លាយជាអន្តោប្រវេសក្នុងទឹកដីខ្លួនឯងបាទ អញ្ចឹងបងប្អូនត្រូវតែរួមគ្នាផ្លាស់ប្ដូរនៅពេលខាងមុខបាទបាទអរគុណលោកម៉ៅបលដោយសារពេលវេលាយើងកាន់តែច្រើនហើយខ្ញុំក៏នឹងបញ្ចប់កម្មវិធីរបស់យើងត្រឹមនេះហើយដោយសារលោកម៉ៅបលត្រូវធ្វើការទៀតអញ្ចឹងត្រូវការសម្រាប់អរគុណច្រើនហើយខ្ញុំចង់ជម្រាបបងប្អូនម្ដងហើយម្ដងទៀតថាអំពីជាកម្មពាវនាវទៅកាន់បងប្អូនជនរួមជាតិខ្មែរដែលនៅសហរដ្ឋអាមេរិកនេះគ្រប់រដ្ឋទាំងអស់នៃ50រដ្ឋនៃសហរដ្ឋអាមេរិកហ្នឹងគឺអញ្ជើញបងប្អូនទៅចូលរួម មហាបាតកម្មនៅថ្ងៃទី12ខែ5ឆ្នាំ2022ខាងមុខនេះគឺយើងនិយាយថ្ងៃនេះថ្ងៃទី4ចូលទី5ហើយទី5បាទគឺនៅសល់តែរយៈពេលតែ7 7ថ្ងៃទៀតលោកម៉ៅបុលបាទ7ថ្ងៃនេះគឺមួយអាទិត្យតែម្ដងលោកម៉ៅបុលបាទមួយអាទិត្យទៀតនេះគឺដល់ហើយអញ្ចឹងបងប្អូនអាចទៅចូលរួមបាន បាទនៅ Washington DC នៅ Washington DC គឺទីតាំងនៅនៅរដ្ឋសិទ្ធិវៃហៅបាទអញ្ចឹងបងប្អូនអាចទៅចូលរួមបាននេះជាការចំណាយពេលវេលាបន្តិចបន្តួចឬក៏ក្នុងមួយជីវិតរបស់បងប្អូនទៅចូលរួមដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ព្រោះយើងកើតមកមនុស្សណាក៏គង់តែស្លាប់ដូចតែគ្នាដែរប៉ុន្តែអ្វីដែលមិនអាចស្លាប់បានគឺទង្វើល្អនិងការជួយជាតិរបស់យើងទាំងអស់គ្នាដើម្បីឲ្យប្រទេសជាតិនឹងនៅគង់វង្សនេះជាការអំពាវនាវឲ្យខាង រដ្ឋផ្សេងផ្សេងនេះគឺចាប់ផ្ដើមជួលឡាន ជាបន្តបន្ទាប់ហើយដោយរដ្ឋអាយឡែនយើងជួលឡានរួចហើយយើងនឹងចេញដំណើរទៅនៅថ្ងៃ11បាទដល់ពេលល្ងាចហើយទៅដល់នោះព្រឹកឡើងគឺយើងចូល រួមធ្វើបដកម្មទាំងអស់គ្នាតែម្ដងនេះគឺជាការអំពាវនាវរបស់ខ្ញុំជាមួយនឹងលោកម៉ៅបុលបាទយើងខ្ញុំទាំងពីរនាក់គឺអំពាវនាវឲ្យបងប្អូនចូលរួមជាតិខ្មែរចូលរួមទាំងអស់គ្នាដើម្បីគុំគុំទុកជាតិរបស់យើងចោលហើយកុំបោះបង់ជាតិរបស់យើងចោលពោះឈាមជួជាតិសាសន៍នីមួយៗគឺជាតិ ជាតិនឹងហើយជារឿងសំខាន់ទោះបីយើងទៅនៅប្រទេសណាក៏ដោយគឺយើងក៏ជាខ្មែរដែរដោយបទចម្រៀងតែងតែលើកឡើងហើយច្រៀងថាជនជាតិខ្មែរណាទោះជាជនជាតិខ្មែរទោះបីជារស់នៅប្រទេសណានៅកន្លែងណាក៏យើងជាជនជាតិខ្មែរអញ្ចឹងយើងត្រូវតែរក្សានៅជាតិសាសរបស់ខ្លួនអញ្ចឹងដោយសារពេលវេលាយើងបាននេះហើយសូមអធិស្ឋានរបស់បងប្អូនផងដែរដែលយើងមិនបានអានខមមិនរបស់បងប្អូនទាំងអស់គ្នាបាទហើយនៅក្នុងនោះផងដែរខ្ញុំភ្លេចប្រាប់បងប្អូនថាបើសិនជា បងប្អូនណាដែលជួបរវល់មិនបានទៅចូលរួមបងប្អូនអាចជួយជាថាវិការទៅកាន់បងប្អូន ដែលគាត់បានលះបង់បាទបាទតាមរដ្ឋផ្សេងផ្សេងដែលបងប្អូនអាចជួយជាលទ្ធភាពបានតិចតិចតួចក្តីគឺបងប្អូនអាចជួយ បានដើម្បីជាការលើកទឹកចិត្តជាការជួយដោះស្រាយនៅការជួលឡានសម្រាប់ធ្វើដំណើរនៃការហូបចុកដែលពួកគាត់បានលះបង់ក្នុងការទៅចូលរួមនៅបាតកម្មនឹងផងដែរបាទហើយបងរត់អេងគាត់ថា yes i want to uh, I want to go too បាទបាទន័យថា គាត់ទៅបាទ បានន័យថាគាត់ចង់គាត់ទៅដែរអញ្ចឹងអរគុណមែនទេបងយើងសង្ឃឹមថាយើងជួបគ្នាអញ្ចឹងកម្លាំងកាយចិត្តនឹងបានជួបពួកយើងខ្ញុំបាននឹងជួបយើងខ្ញុំលោកម៉ៅបុលហើយនឹងក្រុមអ្នកប្រយុទ្ធហើយបងប្អូនអ្នកមកថ្មីថ្មីហ្នឹងតែខ្ញុំសូមច្បាប់ទៅបាទបាទយើងនឹងបានជួបគ្នានៅ Washington DC នឹងទាំងអស់គ្នាបងប្អូនព្រោះបងប្អូនណាមិនដែលបានជួបខ្ញុំដែលបានជួបលោកម៉ៅបុលជួបក្រុមអ្នកប្រយុទ្ធហើយនឹងបងប្អូនអ្នកមកថ្មីថ្មីទៀតលោកជិមផាតអីបងប្អូនអាចទៅចូលរួមនៅបដកម្មនេះយើងជួបគ្នានៅកន្លែងនេះទាំងអស់គ្នាហើយយើងនឹងបានស្គាល់គ្នាយើង នឹងបានជួបជួបគ្នាដោយខ្លះបានជួបតាមតាមរយៈ Facebook តាមរយៈ online តាមការ live អីអញ្ចឹងទៅប៉ុន្តែបងប្អូនជួបផ្ទាល់យើងចំណេញទី1គឺបានជួបសួរសុខទុក្ខគ្នាផ្ទាល់ហើយបានស្គាល់គ្នាផ្ទាល់ហើយយើង បាន ចូលរួមដល់ធំមួយនេះគឺបណ្ដេញលោកហ៊ុនសែននឹងការប្រឆាំងជាមួយនឹងរបបផ្លាច់ការនៅក្នុងប្រទេសកម្ពុជាគឺចំណេញទាំងអស់នៅហងបងប្អូនអញ្ចឹងអរគុណមែនទែនហើយសង្ឃឹមថាបងប្អូននឹងចូលរួមទាំងអស់គ្នាដោយ លះបង់ពេលវេលាបន្តិចបន្តួចដើម្បីបានផលប្រយោជន៍ជាតិនេះជារឿងមួយដែលសំខាន់បំផុត ហើយយើងខ្ញុំជាចុងក្រោយនេះក៏សូមបន្ត លើកទឹកចិត្តទៅដល់បងប្អូនដែលជាសកម្មជនរបស់គណៈបកភ្លើងទៀនបន្តសកម្មភាពរបស់ខ្លួនតស៊ូគឺដើម្បីជោគជ័យសម្រាប់ប្រទេសជាតិសម្រាប់ពលរដ្ឋខ្មែរមិនមែនតស៊ូដើម្បីផលប្រយោជន៍ក្រុមគ្រួសារនិងបុគ្គលបកពួកនិយមទេ គឺយើងតស៊ូដើម្បីផលប្រយោជន៍ជាតិយើងគ្មានអ្នកណាដែលយក ជនផ្ដាច់ការណាដែលយកលទ្ធិប្រជាធិបតេយ្យដាក់ជើងពៀនមកឲ្យយើងទេមានតែការតស៊ូមានតែការទៀមទាការបដិញ្ញាពោះខន្តិបាទសំខាន់ណាស់បាទដើម្បីឲ្យបាទដើម្បីឲ្យជាតិរបស់យើងអាចរស់បានព្រមផ្ដាច់ការតែងតែបំផ្លាញនៅអ្វីដែលដែលអ្នកជាតិតៃចង់បាន ប៉ុន្តែចង់បានចង់បានលទ្ធិជាតិតៃគឺត្រូវសហការគ្នារួមដៃគ្នាដើម្បីផ្លាស់ប្ដូររបបនៅក្នុងប្រទេសកម្ពុជាផងដែរបាទសូមអរគុណយើងខ្ញុំទាំងពីរនាក់សូមអរគុណហើយសូមជូនពរប្រសិទ្ធពរជ័យបងប្អូនជួបរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យជួបផ្ទះទាំងក្តីសុខក្តីចម្រើនជាងខ្ញុំទាំងពីរនាក់សូមអរគុណសូមជម្រាបលារាត្រីសួស្តីបាយបាយ